ជាបឋមគណៈសូមក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់អង្គជំរាបសួរបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងពិភពលោកសូមជំរាបសួរបងប្អូននៅតាមបណ្ដាញបណ្ដាញ YouTube ផងដែរមកជួបជាមួយយើងខ្ញុំទាំងពីរនាក់នៅក្នុងទូទួលសម្លេងមនសិការខ្មែរនៅក្នុងឱកាសនេះប្រធានបទដែលយើង ចង់មកនិយាយតកតពិភាក្សាភ្ញាក់ផ្អើលរឿងអង្គរវត្តទី2ណាឥឡូវនេះយើងថ្មីថ្មីនេះយើងឃើញខាងប្រទេសវៀតណាមនោះប្រទេសយួនណាប្រទេសយួនគេបានអឺ សម្ពោធផ្សាយអង្គរវត្តគូពីដែលគេបានសាងសង់ឡើងនៅលើទឹកដីដាណាងនៅនៅដាណាងដើម្បីបង្ហាញទៅពិភពលោកហើយក៏គេចង់បង្ហាញបង្កនៅលក្ខណៈងាយស្រួលទៅដល់បងប្អូនខ្មែរកម្ពុជាក្រោមបន្តិចទៀតខ្ញុំនឹងចាក់ជូនបងប្អូនស្ដាប់ប្រសាចូលរួមមើលឲ្យឃើញថាឥឡូវនេះយួនវាកំពុងតែបើបង្ហាញនៅសម្ដានវាកាន់តែច្បាស់ហើយឲ្យពួកយើងឃើញណាហ្នឹងហើយអញ្ចឹងសូមស្វាគមន៍ទៅដល់បងប្អូន ចាសួស្តីសូហ្វីជំរាបសួរសួស្តីមេជំរាបសួរបងប្អូនទាំងអស់គ្នាទាំងពិភពលោកជំរាបសួរទាំងអស់គ្នាហ្នឹងហើយក្នុង នាមយើង ជាខ្មែរទោះជាខ្មែរយើងនៅដល់ណាក៏ដោយនៅទីណាក៏ដោយយើងមិនភ្លេចកំណើតរបស់យើង យើងមិនភ្លេចដូនតាយើង យើងត្រូវតែរួម គ្នាសាមគ្គីគ្នាថែរក្សាទ្រព្យសម្បត្តិដូនតាយើង ដែលបន្សល់ទុកឲ្យយើង ហ្នឹងហើយហើយអញ្ចឹងទេយើងមានឃើញការភ្ញាក់ផ្អើលមួយដោយយួនឬក៏ពីអង្គរវត្តណាឥឡូវដល់ពេលរួចរាល់ហើយទើបយើងឃើញចេញបែកធ្លាយវីដេអូមកថាគេកូពីអង្គរវត្តរបស់យើងនៅលើទឹកដីរបស់គេដោយអនុញ្ញាតក្នុងរដ្ឋាភិបាលហ៊ុនសែនគេអនុញ្ញាតហ្នឹងហើយអញ្ចឹងយើងមើលឃើញជាក់ស្ដែង នៅការដែលរដ្ឋាភិបាលហ៊ុនសែនគ្រប់គ្រងនេះអឺយើងត្រឡប់ទៅប្រហែលជា10ឆ្នាំជាងមុនឬក៏20ឆ្នាំជាងមុន អានេះគឺជាល្បិចរបស់យួនណាដែលយើងគួរតែដឹងហ្នឹងហើយគឺ គេជួលក្រុមហ៊ុនឥណ្ឌាមកដើម្បីតែលៀងអង្គរវត្តណាតាមធម្មតាអង្គរវត្ត ណាបារាំងគេរកឃើញរាប់ពាន់ប្រហែល500ឆ្នាំជាងដែលគេរកឃើញអង្គរវត្តយើងហ្នឹងហើយដែលគេរកឃើញគេបានជួយថែរក្សាគេបានជួយស្កាប់ស្កាព្រៃដើម្បីតែឲ្យឃើញខ្មែរយើងមានអង្គរវត្តហើយយើងគ្រាន់តែជាកូនចៅខ្មែរយើងថែរក្សាមិនគុំជាពិសេសរដ្ឋាភិបាលហ៊ុនសែនណាដែលនៅក្រោមការគ្រប់គ្រងរបស់យួនដែលជាគំនិតយួនជួលឥណ្ឌាមកបំផ្លាញអង្គរវត្ត គ្រាន់តែមកលាងអង្គរវត្តអត់មានត្រូវការចាំបាច់យកទឹកអាស៊ីតឬក៏យកធាតុអ្វីមួយមកលាងជំរះបាញ់ស្លែដែលដុះនៅអង្គរវត្តហ្នឹងណាអឺដើម្បីតែលាងសម្អាតទេពីព្រោះអង្គរវត្តលាក់ទុកនៅក្នុងព្រៃរាប់ពាន់ឆ្នាំហើយអត់មានខូចខាតអ្វីទេគ្រាន់តែមានជាស្លែបន្តិចបន្តួចឲ្យมันជាបញ្ហាទេតែបញ្ហាធំមករលាយក្នុងក្រៃរដ្ឋាភិបាលហ៊ុនសែន នេះគឺជាល្បិចរបស់យួនដែលយើងសម្លឹងមើលទៅគឺជាល្បិចរបស់យួនចឹងហើយបានគេកូពីណាអង្គរវត្តទុកទៅនឹងប្រទេសគេទៅថ្ងៃក្រោយឡើង10ឆ្នាំ20ឆ្នាំមុខទៀតប្រទេសខ្មែរខ្លាយជាប្រទេសយួនអង្គរវត្តក៏រលីហិនហើយព្រោះឡើងអង្គរវត្តវាបាត់រូបបាត់រៀងខ្លះខ្លះហើយណាក្រោយពីការបាញ់លៀងអង្គរវត្តយកក្រុមហ៊ុនបាញ់លៀងអង្គរវត្តមកគឺវារលីបាត់អស់ខ្លះខ្លះហើយណាហើយហើយយ៉ាងហើយបានគេអនុញ្ញាតទៅធ្វើនៅស្រុកយួនទៀតដើម្បីតែណាអឺគេបន្លំ ប្រទេសខ្មែរធ្វើជាប្រទេសយួនយកអង្គរវត្តធ្វើជារបស់របស់គេណាអាអង្គរវត្តដែលទី1របស់យើងវានឹងខ្ទេចនៅថ្ងៃណាមួយមិនខានដោយសារតែទឹកអាសិចដោយសារតែការដុសសម្អាតអង្គរវត្តហើយគេទៅបង្កើតមួយទៀតនេះយើងមើលឃើញល្បិចល្បិចរបស់យួននៅលើលើគោកតែម្ដងអញ្ចឹងសូមឲ្យបងប្អូនខ្មែរទាំងអស់គ្នានឹងឲ្យជួយ ថែរក្សាបន្តទៅទៀតជួយរីកគុណដើម្បីស្ថាបនាហើយកុំគ្រប់គ្រងពួក CP បន្តទៅទៀតពួក CP អត់មានអ្វីចំណេញដល់ពលរដ្ឋយើងចំណេញដល់ប្រទេសយើង កាន់40ឆ្នាំឃើញតែបំផ្លាញបំផ្លាញសម្បត្តិធម្មជាតិមិនអស់ចិត្តគេដូនតាមិនអស់ចិត្តបំផ្លាញតាំងពីអាយុជីវិតខ្មែររហូតដល់ពេលហ្នឹងខ្មែរខ្ចាត់ព្រាត់ខ្មែរស្លាប់ខ្មែរវេទនាខ្មែរលងខ្លៅខ្មែរជ្រុំញៀនខ្មែរសពបែបទាំងអស់គឺដោយសារពួកស៊ីពីរថ្ងៃដោយសារតែជា ល្បិចយួនចាសំទោសហើយឥឡូវខ្ញុំមុននឹងនេះខ្ញុំបង្ហាញពីរូបភាពដែលគេសាប សាងសង់នៅប្រាសាទអង្គរវត្តហ្នឹងនៅលើទឹកដីយួនជូនបងប្អូនសិនកុំឲ្យយើងនិយាយទាំងគ្មានភ័ស្តុតាងណាបងប្អូនណាអួតប្រាសាទអង្គរវត្តចម្លងនៅទីក្រុងមួយការភៀសផ្អើលស្ងាត់ស្ងាត់វៀតណាមកំពុងបង្អួតប្រាសាទអង្គរវត្តចម្លងនៅទីក្រុងមួយនេះព្រមទាំងលើកឡើងចំចំថាក្រឡេកមើលប្រាសាទអង្គរវត្តចម្លង នៅចំកណ្ដាលទីក្រុងដាណាប្រទេសវៀតណាមត្រូវបានទូរទស្សន៍ VTV ខិតខំផ្សព្វផ្សាយ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិឲ្យចូលមកទស្សនាក្នុងប្រទេសវៀតណាមដោយមិនចាំបាច់ឆ្លងដែនមកទស្សនាប្រាសាទអង្គរវត្តពិតប្រាកដនៅកម្ពុជាទេព្រោះថាគេបានសាងសង់ចម្លងយកតាមគំរូស្ថាបត្យកម្មប្រាសាទអង្គរវត្តរបស់ខ្មែរដោយកំណែដើមដែលជាវត្តបុរាណវត្ថុប្រវត្តិសាស្ត្រវប្បធម៌មានលក្ខណៈពិសេសបំផុតតែមួយគត់អច្ឆរិយៈវត្ថុមួយរបស់ពិភពលោក។ ជាក់ស្ដែងកាលពីថ្ងៃទី29ខែមករាឆ្នាំ2022កន្លងទៅនេះមានគណនី Facebook មួយឈ្មោះថាភ្នំ Kriti បានបង្ហោះវីដេអូរបស់ទូរទស្សន៍វៀតណាមនិងសរសេរថានៅថ្ងៃខាងមុខគឺមានសួរសម្រាប់បងប្អូនខ្មែរក្រោមមិនបាច់ចំណាយពេលឆ្លងប្រទេសបើមើលប្រាសាទអង្គរវត្តនៅខេត្តសៀមរាបទៀតទេទោះយួនគេបានសំសិទ្ធសាងសង់ប្រាសាទអង្គររបស់ខ្មែរនៅក្នុងសួនកំសាន្តនៃខេត្តដាណាង បានសម្ពោធដាស់ដំណើរការរួចហើយហើយតែគេស្រឡាញ់ពេញបេះដូងគេសុំយកទៅថែរក្សាទុកកុំឲ្យថៃលួចយកគណៈនៃ Facebook ដដែលបានបញ្ជាក់ថាវៀតណាមគេបានសុំការអនុញ្ញាតពីខាងក្រសួងរួចហើយដើម្បីជួយចែកចាយវប្បធម៌ហើយសាងសង់ចប់សម្ពោធដំណើរការឲ្យភ្ញៀវទេសចរចូលទស្សនាតាំងពីឆ្នាំ2018នៅក្នុងវីដេអូរបស់ទូរទស្សន៍វៀតណាមពិធីកបរោះបានលើកឡើងថា តើស្គាល់ថាប្រាសាទនៅខាងក្រោយខ្នងគាត់ជាអ្វីនោះគឺជាប្រាសាទអង្គរវត្តចម្លងពីកម្ពុជាប៉ុន្តែប្រាសាទនេះមិនមែនមានទីតាំងស្ថិតនៅប្រទេសកម្ពុជាទេគឺវាមានទីតាំងនៅទីក្រុងដាណា បន្ទាប់មកពិធីករបរោះនោះបាននាំទស្សនិកជនឲ្យទៅទស្សនាប្រាសាទចម្លងមួយនេះរួចបានពោលថាប្រសិនបើអ្នកទស្សនាធ្លាប់បានមកទស្សនាប្រាសាទអង្គរវត្តពិតនៅកម្ពុជាប្រកាសជាបានដឹងអំពីសំណង់មួយនេះច្បាស់ ពិធីកររូបនេះបានណែនាំឲ្យទៅទស្សនាប្រាសាទចម្លងនៅទីក្រុងអាណាផងដែរចំជៀបនឹងឃើញឲ្យកាន់តែច្បាស់ថាតើប្រាសាទអង្គរវត្តចម្លងដែលវៀតណាមបានសាងសង់នោះមានភាពស្រដៀងនឹងប្រាសាទអង្គរវត្តរបស់កម្ពុជាយ៉ាងណានោះសូមទស្សនាដូចតទៅ The overview of the Red River Temple in Asia Park you may know Ladies and gentlemen បាទមកជួបបាទហើយយើងខ្ញុំ ឡើយចាប់ឡើយហើយមកធ្វើតាំងពីអត់ទេអញចាំជួអញចាំហួរអត់ទៅពីលឿនទៀតវាធ្វើដូចហ្នឹងហ្នឹងហើយហ្នឹងហើយសូមឲ្យបងប្អូនជួយបញ្ចេញមតិទាំងអស់គ្នាហ្នឹងហើយអឹមឥឡូវបងប្អូនគិតមើលណាគិតមើលអារដ្ឋាភិបាលកញ្ជើធ្លុះមួយយៀតថោកទៀតនេះថោកទៀតតតមែនទេ នៅលើទឹកដីរបស់ខ្មែរអង្គរវត្តជារបស់ខ្មែរក៏យួនវាចំណេញនៅលើក្បាលខ្មែរឥឡូវវាទៅគប់ពីនៅលើប្រទេសយួនទៀតវាជញ្ជក់យកទេសចរគ្រប់កន្លែងទាំងអស់ដើម្បីតែណាមិនឲ្យទេសចរហ្នឹងចូលអ្នកខ្លះក៏ចូលមកបានអ្នកខ្លះចូលមកមិនបានហ្នឹងឯងគឺថាវាជញ្ជក់គ្រប់កន្លែងទាំងអស់ដើម្បីតែសេដ្ឋកិច្ចណាបំផ្លាញវប្បធម៌ខ្មែរធ្វើជារបស់វាសួរថាតែអ្នកណាល្ងងខ្លៅដល់រដ្ឋាភិបាលហ៊ុនសែននេះ អង្គរវត្តដែលទៅធ្វើនៅប្រទេសយួនណាគេយកផ្លេសថាយកទៅ ដើម្បីតែកំអោជនខ្មែរក្រោមហ្នឹងពិបាកនឹងធ្វើដំណើរទៅទៅទស្សនកិច្ចទេតែគេថែរក្សាឲ្យគេស្រឡាញ់ពេញបេះដូងគេស្រឡាញ់កម្ពុជាណាបន្តិចទៀតគេយកកម្ពុជាទាំងមូល ទៅថែរក្សាឲ្យដែរពួកគេស្រឡាញ់អានេះគឺជាការយកផ្លេសរបស់ណា ដោះសាងយកលេសរបស់អរដ្ឋាភិបាលតាមពិតណាវាចង់បំផ្លាញវប្បធម៌ខ្មែរវាចង់ប្រមូលមិនត្រឹមតែប្រមូលមិនត្រឹមតែប្រមូលជនវាហៅជនបរទេសណាហ្នឹងហើយគឺវាប្រមូលទាំងវប្បធម៌ខ្មែរវានឹងបំបត្តិប្រទេសខ្មែរខ្លាយជាប្រទេសយួនណាប្រទេសយួននឹងខ្លាយជាប្រទេសខ្មែរអង្គរវត្តរបស់យួនដែលធ្វើកូពីនេះគឺវាខ្លាយជា ប្រទេសយួនរបស់យួនបាត់ហើយប្រទេសខ្មែរនឹងរលាយអង្គរវត្តដែលគេកំពុងរាល់ថ្ងៃនេះនឹងរលាយហ្នឹងណាយើងគិតមើលបងប្អូនអង្គរវត្តនៅលើដីរបស់យើងក៏គេចំណេញគេកូពីរបស់យើងក៏គេចំណេញលើក្បាលយើងទៀតចុះអារដ្ឋថាប្របាលល្ងងខ្លាំងសម្បើមម្លេះគេស៊ីទាំងលើគេស៊ីទាំងក្រោមគេស៊ីតតែខ្ទេចហើយនៅវាអួតថាវាកាន់អំណាច40ឆ្នាំណាពួកអាអំណាចក្នុងក្អមអាពួកអំណាចក្នុងក្អមណា សំបីតែណាកាន់អំណាច40ឆ្នាំអត់មានសមត្ថភាពធ្វើអ្វីសោះបែបយ៉ាងទាំងអស់គឺបំផ្លាញគ្រប់ច្រកលហោទាំងអស់សំបីតែគេដូនតាសំបីតែឈ្មោះទៅជាបណ្ដាបណ្ដាហើយកន្លែងណាដែលពួកឯងមានពេលនេះពិសាប្រថាមានពេលចូលមកឥឡូវចូលចូលមកបន្តិចបន្តិចបន្តិចបាននេះពិសាណាពួកអាសន្តិភេទក្នុងក្អមពួកឯងដូចពួកអាច័យអញ្ចឹងអាច័យមីក្រូទៅធ្លាប់ឃើញអាច័យមីក្រូអត់ណាឬរឿងអាច័យមីក្រូខ្ញុំចាំអត់ភ្លេចទេរឿងខ្មែរយើងណា ណាអាច័យមីក្រូទៅពេលអាភ្លើងឆេះផ្ទះគេអាចជ័យទៅជួយរកអីវ៉ាន់ចេញពីផ្ទះមកអាច័យទៅរកអីវ៉ាន់សំខាន់សំខាន់គឺយកតែសបុកមួននេះណាយកសបុកមួននេះយកមកអាហ៊ុនសែនដូចគ្នាអញ្ចឹងអំណាច40ឆ្នាំតើវាបានអីវាមានតែឈ្មោះប៉ុន្តែអ្វីជារបស់របស់គេអាថោកទៀតថោកទៀតជួយតម្លៃកម្ពុជាឯងនេះហ្នឹងហើយយើងជាខ្មែរយើងជាខ្មែរយើងមានការឈឺចាប់ ទ្រព្យសម្បត្តិរបស់ដូនតាយើងត្រូវជន់បរទេសជញ្ជក់ឈាមត្រូវជន់បរទេសចំណេញតែខ្មែរម្ចាស់ស្រុកក្រវេទនាតោកយ៉ាសូម្បីតែយើងដូនតាយើងតម្កល់ទុកមាសពេជ្រកៅកងសម្រាប់យើងក្រោយប៉ុន្តែយើងជាកូនចៅយើងអត់បានទទួលបានទទួលអាចោអាចោវាណាអាចោ500និងអាចោដៃជាមួយចោណាដែលវារស់ស្រួលលើកំណត់ទុកពលរដ្ឋយើងណាខ្ញុំដល់ពេលឃើញអញ្ចឹងខ្ញុំស្ដាយទៅតែមែនតែន មិនគួរណាមានអាមនុស្សចង្រៃកើតមកលើទឹកដីខ្មែរចង្រៃតាពុះសន្តានវាមិនបញ្ហាតែចង្រៃតាំងតាំងតាំងគេដូនតាតាំងតាំងពីសពពីចំនួនរាប់ពាន់ឆ្នាំហើយមកធ្លាក់ក្នុងកណ្ដាប់ដៃអាចោមសៀតនេះនេះហើយពួកឯងកុំថាគេនឹងចេះតែជេរអាពួកអាអាពួកសន្តិភ័យក្នុងក្អមពួកឯងនេះសន្តិភ័យក្នុងក្អមពួកអាជ័យណាពួកអាជ័យគ្មានកាន់អំណាច40ឆ្នាំអត់មានអីក្រៅមានតែឈ្មោះណាដូចសម្បុកអឺ សម្បុកអមសម្បុកមន់ណាបានតែសម្បុកមន់អត់ប្រចោចពួកអត់ប្រចោចគេច្រាស់ពីលើតាំងពីលើតាំងពីលើក្បាលរហូតដល់ចុងជើងហើយពួកឯងសម្បើមដៃសម្បើមណាដៅទៅហើយងាពួកហ្នឹងមែនតែពួកអាចេចុយមរាយនេះអាអូខេឥឡូវហ្នឹងខ្ញុំសូមចូលរួមបញ្ចេញមតិម្ដងតាក់ទងរឿងប្រាសាទអង្គរវត្តគប់2ដែលយួនកំពុងតែយកទៅបង្ហាញនៅលើឆាកអន្តរជាតិនៅលើពិភពលោកថាជា គេគេថាគេចង់ជួយថែរក្សាឲ្យខ្មែរគេស្រឡាញ់ខ្មែរណាគេស្រឡាញ់កម្ពុជាឥឡូវហ្នឹងគេយកទៅថែរក្សាឲ្យហើយស្រឡាញ់ហ្នឹងហើយឥឡូវគេយកទៅថែរក្សាឲ្យគេថាឥឡូវមិនបាច់ហត់នឿយទេគឺកំពុងសបផ្សាយដើម្បីតេទៀងផ្នែកទេសចរគឺទៅគឺថាយួនគាត់គាត់ស្រឡាញ់កម្ពុជាខ្លាំងខ្លាំងមែនទែនប្រាសាទអង្គរវត្តសប្តាហ៍ថ្ងៃនេះនៅប្រទេសខ្មែរយើងក្នុងបាវចនៈនៅក្នុងឯងទុង ទូជាតិដែលបង្ដែលដាក់សម្គាល់ប្រទេសកម្ពុជាគឺបង្ហាញដាក់រូបប្រាសាទអង្គរវត្តបង្ហាញពីអត្តសញ្ញាណរបស់ខ្មែរហើយប្រាសាទអង្គរវត្តគឺជាសម្បត្តិបេតិកទេសនភ័ណ្ឌពិភពលោក ដែលជាប់ លំដាប់ថ្នាក់លេខ7ដូច្នេះហើយវាប៉ះពាល់ខ្លាំងមែនទែន ពីការដែលសៀមយកទៅសង់នៅលើទឹកដីទឹកដីឯណាគេខ្ញុំភ្លេចហើយទឹកដីនៅឯណានៅនៅត្រាចឯនៅនៅណានោះមិនពេលនោះមិនខ្មែរចេញប្រតិកម្មប្រងព្រាតហើយឥឡូវនេះយួនវាធ្វើតាំងពីឆ្នាំ2018ហើយយើងអត់មានដឹងទេណាឬមួយក៏អ្នកស្រុកខ្មែរក៏ដឹងដែរគេផ្សព្វផ្សាយយ៉ាងទូលំទូលាយក្នុង ការតាក់ទាញស្វែងរក ចំណូលផ្នែកទេសចរណ៍ 2018ឲ្យធ្វើអីក៏លឿនម៉េះអាចយូរជាងហ្នឹងណា2018យើងហ្នឹងប៉ុន្តែតាមរយៈដែលផ្សាយនៅក្នុងនេះហ្នឹងយើងគឺនិយាយថាតាំងពី2018ដែលគេបានដាក់ដាក់សម្ពោធនៅ2018 2018គេសម្ពោធប៉ុន្តែអាគេចាប់ដើមធ្វើយ៉ាងតិចទៅក៏10ឆ្នាំដែរតាំងពីណាដល់ទេយើងដឹងតែពេលដែលគេសម្ពោធគេប្រាប់ថាគេសម្ពោធពីកាលឆ្នាំ2018ហេតុអីក៏រដ្ឋាភិបាលខ្មែរស្ងាត់ឈឹង 2018 5ឆ្នាំហើយអត់មានឃើញនិយាយអីមិនតិចសោះទេរដ្ឋាភិបាលខ្មែរស្មាត់ឆឹងស្មាត់ឆឹងបើចឹងអាចប្រកែកបានទេថាលោកហ៊ុនសែននេះរបបរបបក្រុងភ្នំពេញនេះលោកឯងដែលខឹងគេហៅថារបបលោកឯងថាជារបបក្រុងភ្នំពេញលោកឯងខឹងគេឥឡូវគាត់ចំណុចកន្លែងហ្នឹងលោកឯងប្រកែកបានទេថាលោកឯងគឺជាអាយ៉ងយួនលោកឯងឃើញហ៎វាមកណាវាមក កេងចំណេញប្រើទាញយកផលប្រយោជន៍ពីប្រាសាទអង្គរវត្តយ៉ាងចំណេញកប់ក្តោងតែអភិវឌ្ឍប្រទេសជាតិវាតើក្នុងមួយឆ្នាំមួយឆ្នាំតាមរយៈទេសចរដែលចូលមកទស្សនាប្រាសាទអង្គរវត្តបានផលប្រមាណបានច្រើនណាស់មិនតិចលានទេណាមិនតិចលានដុល្លារទេវាមួយយកណា40ឆ្នាំទេណាដែលយួនប្រមូលយក សមិទ្ធផលពីការភ្ញៀវចូលមកទស្សនាប្រាសាទអង្គរវត្តវាយកមិនអស់ចិត្តឥឡូវវាទៅគប់ពីចម្លងដាក់លើទឹកដីវាទៀតឈឺចាប់ទេបងប្អូនអានេះឯងមិនខ្វែងខាងយើងដោយសូហ្វីគាត់លើកយកមកនិយាយចឹងចំណែកប្រាសាទអង្គរវត្តពិតប្រកបវាប្រើលេខវាប្រើលេខជាការរៀបចំដើម្បីធ្វើម៉េចណាសម្អាតឲ្យស្អាតវាឲ្យណាអ្នកបច្ចេកទេស ឥណ្ឌាមកសម្អាតមកមកមកមកលាង ប្រើអាស៊ីតធ្វើឲ្យខូចក្បាច់របកឲ្យខូចអស់រលីងចំណែកនៅខាងវានោះវាធ្វើយ៉ាងស្អាតវារក្សាហើយរហូតវាមានតាំងពីលួចយកនៅវាមានវាកាត់ជាដុំដុំឥឡូវអាដុំថ្មនៅនៅប្រាសាទយើងជាដុំថ្មពិតប្រកបឬក៏ជាដុំថ្មដែលវាធ្វើយកមកដាក់ហើយវាយកដុំថ្មពិតប្រកបដាក់នៅប្រទេសវា គិតមើលទៅបងប្អូន សំបីតែឈ្មោះស្កាត់ក៏យល់មកយកដែរបងប្អូនឥឡូវវិធានបတ်យើងយើងនិយាយអង្គវត្តរឿងគណៈបកទៅចាំគ្រឿក្រោយក្រោយហើយពួកយើងអញ្ចឹងវាប្រវាយស្ថានភាពឲ្យអាខំហ្នឹងឡើងទៅលើអត់អាចមើលឃើញចាំពេលណាយើងចូលសាច់រឿងនឹងចាំចូលមកអញ្ចឹងវាវារឿងផ្សេងគ្នាសំទោសណាណាព្រោះឥឡូវយើងកំពុងនិយាយពីរឿងអង្គវត្តដែលជួនកូពីយកទៅចំណេញលើក្បាលខ្មែរហើយដល់ពេលចូលមកនិយាយរឿងភ្លឹងទៀនអញ្ចឹងវាខុសប្រច្រាស់ទៅអញ្ចឹងអត់អាចឆ្លើយបានទេវាវល់ហ៎ចាសំទោសសំទោសមកញ៉ាំបានមើល comment ហ្នឹងហើយដល់ពេលអញ្ចឹងអាចឥឡូវយើងចង់ដល់កាត់មួយកណាត់ហ្នឹងទៅបាត់ទៅវិញវិញដល់តែពេលយើងឃើញយើងឃើញដល់អង្គរវត្តដែលយួនវាធ្វើ copy អញ្ចឹងណាដល់ពេលយើងខ្ញុំនិយាយម្ដងហើយយើងស្រឡឹងទៅ អាអាប្រហែលឆ្នាំមុនដែលវាជួលរោងក្រុមហ៊ុនឥណ្ឌាមកលាងសម្អាតអង្គរវត្តហ្នឹងអាហ្នឹងគឺជា ល្បិចយួនសតសាត ហើយរហូតដល់ពេលហ្នឹងអត់មានឲ្យអាក្រុមហ៊ុនដែលមកលៀងខូចអង្គរវត្តហ្នឹងទទួលខុសត្រូវទេអត់មានឲ្យទទួលខុសត្រូវតាមធម្មតាយើងគេជួលមកពេញថ្លៃយើងធ្វើរបស់របស់គេខូចណាធ្វើរបស់របស់គេខូចគឺត្រូវតែទទួលខុសត្រូវត្រូវតែសងសំឡងវិញហើយឥណ្ឌានេះឥណ្ឌាក៏វា ណាឥណ្ឌាក៏វាស្គាល់ពីវប្បធម៌ខ្មែរក៏វាយល់ពីដឹងពីអង្គរវត្តខ្មែរដែរចុះរឿងអីការដែលថៃទាំអង្គរវត្តយកទឹកអាសិចមកបាញ់មកលាងដោះអញ្ចឹងវាមិនដឹងទេអីថាអាដោះថ្មហ្នឹងទៅត្រូវទឹកអាសិចឬក៏ត្រូវអ្វីមួយគឺនឹងវារលាយបាត់រូបរាងធាតុដើមអញ្ចឹងអាឥណ្ឌាហ្នឹងក៏ចូលរួមបំផ្លាញវប្បធម៌ខ្មែរដែរព្រោះឥណ្ឌាហ្នឹងហើយនឹងខ្មែរវប្បធម៌គ្រៀងចលិចចលិះគ្នាដែរអញ្ចឹងទេម្នាក់ម្នាក់គឺថាកេងចំណេញពីលើខ្មែរណាកេងចំណេញពីលើខ្មែរ ចឹងហើយអាល្បិចដែលយួនវាចង់បំបត្តិវប្បធម៌ខ្មែរអង្គរវត្តខ្មែរណាគឺអាហ៊ុនសែនវាជាអ្នកទទួលខុសត្រូវតែអាក្បាលអាហ៊ុនសែនម្នាក់គត់អាតកោលថោកទៀតម្នាក់គត់ជាអ្នកទទួលខុសត្រូវអ្វីដែលជាទ្រព្យសម្បត្តិរបស់ខ្មែរនៅនៅរលីក្នុងកណ្ដាប់ដៃពួកអាចោចើយម្រៃហ្នឹងយ៉ាអឺឥឡូវចេះវាយើងថារឿងហ្នឹងដោយយើងថាដោយសារតែរបបក្រុងភ្នំពេញដោយសារឥឡូវទៅវាជាការពិតប៉ុន្តែក្នុង នាមយើងជាកូន ខ្មែរជាពលរដ្ឋខ្មែរយើងមានការឈឺចាប់ណា គេមកណាគេមក ស្រូបណាស្រូបយកផលប្រយោជន៍ពី ប្រាសាទយើង40ឆ្នាំជាងហើយឥឡូវហ្នឹងគេយកអស់ចិត្តគេគប់ពីណារូបរាងសំណៅដើមនៃតួប្រាសាទយើងដែលជាសមត្ថផលបុព្វបរោះយើងមិនសល់ទុកឲ្យតដាក់ទឹកដីគេទៀតគេកាត់ប្រាសាទយើងជាដុំដុំមិនដឹង ថាថ្មនៅប្រាសាទសពថ្ងៃជាថ្ម ពិតប្រាកដឬក៏ជាថ្មคล้ายៗហើយអាថ្មពិតប្រាកដវាយកទៅដាក់នៅស្រុកវាណោះ ត្រូវឲ្យគាត់មកកន្លែងហ្នឹងគាត់គឺថ្មបាយក្រៀមយើងសពថ្ងៃត្រូវវាត្រូវវាបំផ្លាញក្បាច់រចនាបងប្អូនមើលទឹកអាស៊ីតស៊ីខ្ទេចអស់ហើយលីងបងប្អូនទៅមើលតួប្រាសាទបានដឹងថារងផលប៉ះពាល់ខូចខាតក្នុងកម្រិតណាអង្គរវត្តអាស្អីគេអាជើងអាជើងអាជើងដែលយើងដើរចូលក្នុងប្រាសាទជើងតម្រហ្នឹងជើងតម្រប្រាសាទហ្នឹង ចាជើងខាងក្នុងតាមធម្មតារូបចម្លាក់ក្បាច់រចនាអីនៅល្អណាស់អាគេមិនទាន់លៀងគ្រាន់តែមានស្លែងបន្តិចបន្តួចខ្មៅអានឹងជារឿងធម្មតាអានឹងជាការល្អមើលទៅអត់អាចស្លាកឲ្យគ្រប់បានបាត់ផ្លែកបាត់អីលុបលុបតែអពេលឥឡូវវាសវាសវាវាសវាសរៀងរបៀបវាវាមិនសស្អាតវាទៅជាសខូចវាទៅរបៀបជាសបំផ្លាញហ្មងវាអត់វាអត់ន័យណាបើសិនជាន័យទុកឲ្យវាវាធម្មជាតិរបស់វាដែលមើលទៅមើលឃើញថាអូគឺជារបស់បុរាណ វាមានវាមានអាវាមានអាស្លែកាន់ណាវាមានស្មៅកប៉ិចកប៉ុកបន្តិចបន្តួចអានេះជារឿងធម្មតាគឺជាតម្លៃរបស់វានឹងតម្លៃនឹងបែរជាអាយុកាលរបស់វាជាការជាការធម្មតាឯងហើយដល់ពេលយើងទៅបំផ្លាញចោលអញ្ចឹងអានឹងវាអស់តម្លៃរបស់វាបាត់ហើយវាទៅជាបំផ្លាញចោលហើយហ្នឹងចាអឺតាមពិតយើងមិនមិនប្រកាសថាតើផ្ទាំងអប្សរាដែលដាក់នៅអញ្ចឹងអង្គរនឹងវាពិតឬមិនពិតអឺ ជួនកាលវាអាចកោះយកអាពុតទៅហើយវាវាវាវាដាក់អា copy មកហើយវាធ្វើឲ្យខូចចឹងទៅដើម្បីកុំឲ្យយើងចាប់អារម្មណ៍ណាហើយអាដុំថ្មថ្មគេថាគេកាត់ដើម្បីរៀបចំធ្វើຫມិច្ចអីហ្នឹងដើម្បីដាក់ឲ្យវាធ្វើຫມិច្ចទុបបញ្ចប់ហ្នឹងជួនកាលវាកាត់យកអាពុតទៅយកអាពុតទៅព្រោះអីមើលតាំងពី2018 5ឆ្នាំមុនគេសម្ពោធយើងមានដឹងណាគេសង់តាំងពី10ឆ្នាំមុនក៏យើងអត់ដឹង ប្រហែលខែមុនចាប់ពេលណាប្រហែលខែមុនមកគេយកទៅហើយគេយកកូពីមកឲ្យយើងគេដឹកមកពេលយប់ឥឡូវហ្នឹងសុកខ្មែរណាចង់វាធ្វើវារៀបចំមិនវារੂទៅក្រមដីវាកាយវាសង្ស័យថានៅក្រមដីមានកំណប់ណាក៏យើងអត់ហ៊ានទៅហាមឃាត់គេ វាកាយវារួងសុកខ្មែរតាមអំពើចិត្តយួនវាធ្វើអីតាមអំពើចិត្តអឺមិនខ្ពេក អារឿងប្រហែលខែមុនដូចជា ពួកនឹងប្រតិកម្មសម្បើមណាស់ហើយក្នុងស្រុកខ្មែរអារឿងថៃនៅនៅនេះនៅនៅនៅស្រុកនៅនៅថៃដែលគេសំប្រាសាទកូពីដែរសំប្រាសាទកូពីដែរហើយមួយមួយមួយមួយចេញមកអូអ្នកសិល្បៈអីឬក៏អីខ្លះខ្លះគេចេញមកប្រតិកម្មប្រងពីតឥឡូវយួនឥឡូវយួនហ៊ានឥឡូវហ៊ានហ៊ានចេញប្រតិកម្មហ៎ហ៊ានពួកសិល្បៈណាពួកអ្នកសិល្បៈលើកអោកដងហ្នឹងហ៎ អាពួកអាសិលប៉ាលើកអុកនោះពួក7មករានេះក៏មិនចេញមកប្រតិកម្មអារដ្ឋាភិបាលចោលអងៃកំពុងតែលួចនេះកំពុងតែប្លន់នេះចូលរួមដៃជាមួយរួមបំផ្លាញវប្បធម៌ខ្មែរឥឡូវគិតយ៉ាងម៉េចអាអ្នកនឹងស្រុកខ្មែរនឹងតែម្ដងកុំទោសអ្នកខ្លះឯណាហ្នឹងហើយអ្នកខ្លះនេះជំរាបសួរបងជំរាបសួរបងណាឥឡូវគេបំផ្លាញវប្បធម៌អឺដល់ពេលអរដ្ឋាភិបាលចោលនេះវាអនុញ្ញាតឲ្យយួនយកទៅធ្វើអីទាំងស្រុងឡើងប្រមាណឡើងហើយ បាត់ទៅហើយហើយអត់មានអាណាមួយចេញមកប្រតិកម្មណា ហើយជាពិសេសពួក CPP នឹង តែម្ដងពួកហេងគិតថាណាមកមើលងាយពួកយើងសិតតែពួកអរត់ចោលស្រុកចាប់ពួកអាក្បាលពួកឯងអាចឆ្កែក្នុងស្រុកនេះហែងការពារអ្វីបានខ្លះនឹងអាចឆ្កែចោលពិសេសអាចឆ្កែដីផេះនឹងអាពួកការពារសន្តិភេះក្នុងអមណាពួកឯងពួកឯងការពារស្អីបានខ្លះឥឡូវហ្នឹងពួកឯងហ៊ានជំទាវអត់ពួកឯងហ្នឹងមើលងាយអ្នកនៅចោលស្រុកយ៉ាងតែអ្នករត់ចោលស្រុកតែតែអ្នករត់ចោលស្រុក ណាគឺដំក្បាលអាមេហែងនឹងតែគោលរាល់ថ្ងៃដំនឹងអាយុរាល់ថ្ងៃគឺអត់មានខ្លាចនឹងញើតព្រោះយើងមើលឃើញយ៉ាងពិតអត់អាមេហែងគឺជាមេចោមេហែងមេចោប្លន់ជាតិមេហែងមេសម្រាប់ខ្មែរណាតែព្រួយអាចឆ្កែដេកផេះហែងហ៊ានធ្វើអីលើហ្នឹងក្រៅពីចេញមកវាយបហាគេហ្នឹងណាពួកអាស៊ីភីខ្លះណាពួកអរត់ចោលស្រុកនោះ នេះអាចោមជាតិនេះអួតទៅការពារសន្តិភាពសន្តិភាពក្នុងក្អមហែងអីគ្រាន់តែទ្រព្យសម្បត្តិដូនតាខ្មែរហែងអត់មានសមត្ថភាពការពារផងហ្នឹងហើយអត់មាននិយាយការពិតផងហ្នឹងហែងចូលរួមក្បត់ជាតិឯងទាំងពូជសន្តានជួយតម្លៃហែងណាពួកអំពើមករាហ្នឹងណាតែហែងមកឈឺក្បាលជាមួយពួកអញហ្នឹងសំបីតែដីចុះស្បែកជើងខ្មែរក៏ពួកអញអត់យកមកដែរណាមិនបានយកមកទេតែទោះជាមិនបានចំណេញពីខ្មែរយ៉ាងក៏ដោយយើងខំចំណាយសពបែបទាំងអីដើម្បីការពារបរណភាព ដើម្បីការពារក្បាលពួកឯងក្នុងស្រុកហ្នឹងតែពួកឯងគ្មាននឹងខ្យល់ទេពួកអាចោមរាយខ្លះហ្នឹងវាអញ្ចឹងណាឥឡូវក្នុងនេះយើងគិតថាយើងគុំទម្លាក់យើងជាថាមកពីអតង្ឯងមកពីអតង្ឯងអតង្ឯងវាអតង្ឯងទៅហើយឥឡូវយើងហ៊ានចាញ់ប្រតិកម្មនៅពេលដែលថៃ គេគេសាងសង់គប់ពីប្រាសាទអង្គរវត្តយើងឯងឥឡូវយួនឥឡូវហ៊ានណា ឥឡូវខ្ញុំចង់ខ្ញុំចង់សួរកូនខ្មែរត្រឡប់ទៅវិញហ៊ានណាឥឡូវយួនវាកំពុងតែ ប្រើផលប្រយោជន៍ក្នុងការសាងប្រសង់សាងប្រាសាទអង្គរវត្តខ្មែរយើងណានៅលើទឹកដីយួននៅនៅដាណាងតែឥឡូវហ្នឹងពួកពួកអញសិល្បៈត្រពងដែលថាចេញមកឃើញអាខ្លះចេញមកនេះហ្នឹងខ្ញុំមិនមែនដេញតន់ចន់កែងខ្ញុំមិនមែនខ្ចាញ់អីទេក្នុងនាមយើងជាកូនខ្មែរយើងត្រូវមានអញបេះដូងមនសិការជាតិ យើងត្រូវចេះស្រឡាញ់នៅអ្វីដែលជាវប្បធម៌ជាតិយើងម៉េចពេញសុំកាត់បងនេះខែរសាទេប៉ុន្តែពេលក៏យករឿងអាតកូលហ៊ុនវាជាអ្នកទទួលខុសត្រូវហើយប៉ុន្តែពលរដ្ឋខ្មែរទាំងអស់គ្នាក៏ជាអ្នករួមខុសទាំងអស់គ្នាដោយសារយើងខ្លាចអាតកូលចោលអំសៀទាំងពេកយើងអនុញ្ញាតឲ្យវាធ្វើអ្វីបានតាមចិត្តយើងដឹងថាអាតកូលចោលបរាយវាអ្នកក្បត់ជាតិវានាំយួនមកប៉ាន់វាវាបំផ្លាញផ្ទៃទីទាំងអស់ ចុះហេតុអីមិនពួកអង្គ7មករាទៅគ្រប់គ្រងពួកអចោមរាយនឹងហេតុអីបានពួកអអ្នកនយោបាយទៅចូលរួមក្បត់ជាមួយពួកអថោកទៀតអស់ហ្នឹងគឺវាចូលរួមទាំងអស់តែគ្នាហ្នឹងឯងណាយើងយើងតាមគណៈបកប្រឆាំងតាមមិនប្រឆាំងយើងចូលរួមខុសទាំងអស់តែគ្នាហ្នឹងឯងដោយសារតែយើងខ្លាចគេពេកដោយសារតែយើងនឹងអត់រួមគ្នាចាញ់បោកអាអ្នកនយោបាយអាពួកអាអ្នកនយោបាយដល់ស្ទាបដណ្ដើមទាំងអស់ហ្នឹងឯងណាអាពួកបង្កាច់យកហ្នឹង អាពួកអ្នកនយោបាយយកនយោបាយធ្វើជាអាជីពហ្នឹងហើយតបល់ក្បាលគ្នាទៅទៅទៅទប់ជើងក្រែឲ្យអាពួកអាថោកទៀតនឹងមានអំណាចក្បត់ជាតិបំផាញជាតិសម្រាប់ថ្ងៃបន្តទៀតពួកអាចោមរាយថោកទៀតអត់នេះចាឥឡូវបងប្អូនឃើញឃើញយួនគេឆ្លាញ់ខ្មែរដល់កម្រិតណាហ៎សិល្បៈខ្មែរសម្លៀករបៀបរបៀបបែបបត់នៃសិល្បៈខ្មែរសម្លៀកបំពាក់ខ្មែរឃើញវាស្លៀកយកទៅលូតរំធ្វើកញ្ជិញឈុនឆាននេះបងប្អូនឃើញហ្នឹងខ្មែរកម្ពុជាក្រមដែរមិនភ្លេចហ៎មែនទេមែនទេមែនទេផ្សេង យួនផ្សេងខ្មែរកម្ពុជាក្រោមគាត់នៅរក្សាបានល្អខ្មែរកម្ពុជាក្រោមគាត់នៅរក្សាអ្វីដែលជាវប្បធម៌ខ្មែរ បានល្អជាង ខ្មែរក្នុងស្រុកទៀតខ្មែរនៅកម្ពុជាក្រោមអត់មានបនចូលឆ្នាំយួនចូលឆ្នាំចិនទេណាប៉ុន្តែខ្មែរក្នុងស្រុកបនចូលឆ្នាំយួនចិនខ្មែរកម្ពុជាក្រោមគាត់នៅរក្សាអ្វីដែលជាវប្បធម៌បើបុព្វបុរសយើងបានល្អប៉ុន្តែចូលមកសៀតខ្មែនកណ្ដាល ខ្ញុំឃើញខ្មែរកម្ពុជាក្រមួយយុវជនម្នាក់គាត់និយាយថាយួនចិនណាវាអត់ស្វាគមន៍ចូលឆ្នាំខ្មែរតែខ្មែរយើងស្វាគមន៍ចូលឆ្នាំចិនចូលឆ្នាំយួនគឺថោកទាបកន្លែងនឹងខ្មែរខ្លះណាខ្មែរខ្លះថោកទាបកន្លែងនឹងអត់ច្បាស់គេបុគ្គលខ្លះមានមោទនភាពនៅពេលខ្លួនឯងសែនចូលឆ្នាំចិនបើគេកាត់គេគេគេអ្នកមានខ្សែគេកាត់អានឹងជារឿងរបស់គេអានឹងគេសែនវាមិនខុសទេព្រោះគេមានឈាមជ័រគេមានខ្សែកាត់អីចឹង អាខ្លះខ្លួនឯងខ្មែរកំប៉ិកខ្មៅឲ្យឡើងឲ្យឡើងនេះខ្លួនឯងជាខ្មែរសោះហើយខំប្រឹងធ្វើខ្លួនឯងទៅជាចិនពិសេសនៅក្នុងតាមបណ្ដាញទូរទស្សន៍គូនសបផ្សាយគូនអូសម្បើមណាស់អីក៏ខំលើកតម្កើងខ្លាំងម៉េច ឥឡូវចាំមើលពេលចូលឆ្នាំខ្មែរឃើញទូរទស្សន៍យួនទូរទស្សន៍ចិនវាផ្សព្វផ្សាយចូលឆ្នាំខ្មែរទូលំទូលាយចឹងហ៎ឃើញតារាតារាវានាំគ្នាចងក្បិននាំគ្នាស្លៀកចងលបាប់ពាក់ឈៀងស្លៀកហូលប្រមួងដូចខ្មែរយើងដែលថាតារាតារាវាប្រឹងស្លៀកពាក់កៅអៅចិនរហូតដល់ខ្សែស្ដាច់អីនាងមីកូនក្មេងទូចមួយនោះអីនរោត្តមចេនណានោះទៅច្រៀងធ្វើលេមលើមលេមលើមដូចស្វាទីងតង់ទីងតង់នោះ នេះឈួតចឹងដែលតំណាងឲ្យជាតិខ្មែរនោះបើអញ្ចឹងកន្លែងនឹងហើយគ្មានអ្នកណាបំផ្លាញយើងទេយើងចូលរួមបំផ្លាញខ្លួនឯងយើងជាអ្នករំលាយខ្លួនឯងទេពីមុនក៏មានចូលអញ្ចឹងថៃគេយកភាសាអង្គរវត្តសាងសងវូចេញមកឈឺចាប់ណាស់ណាគេលួចវប្បធម៌គេសាងប្រាសាទឥឡូវណាយួនវាវាវាផ្សាយយ៉ាង ទូលំទូលាយលើឆាកអន្តរជាតិណានៅលើពិភពលោក គេស្រឡាញ់ខ្មែរទោះបីជារបស់កូពីក៏ដោយមិនប្រកាសថាកូពីកូពីតាទីតាំងកន្លែងនេះប៉ុន្តែថ្មសាថ្មពិតវាកាត់ជាដុំដុំយកទៅវាថាកូពីកូពីមែនកូទីតាំងទីតាំងមែននៅស្រុកខ្មែរប៉ុន្តែអាថ្មជាថ្មពិតប្រកាសដែលយកពីពីពីស្រុកខ្មែរទៅមកបងមាន ចាំគេកាត់ដុំប្រាសាទជាដុំដុំហ៎ បែកពេញខ្ញុំសូមអានសំណេរបងបិសាច់មួយមិនមែនមានយួនទេលួចចម្លងប្រាសាទខ្មែរនៅ ប្រទេសចិនក៏លួចចម្លងដែររបបហ៊ុនសែនមិនហ៊ានប្រតិកម្មទេប៉ុន្មានឆ្នាំមុនប្រទេសឥណ្ឌាចម្លង សាងសង់ប្រាសាទខ្មែរក្រសួងវប្បធម៌តវ៉ាខ្លាំងខ្លាណាស់ហ្នឹងហើយអឺយើងមើលឃើញយ៉ាង ពិតប្រាកដយើងមើលកោះមិនសាច់ហ្នឹងហើយយើងមើលឃើញថាហ៊ុនសែនអត់ហ៊ានធ្វើអ្វីទេ ជាមួយយួនជាមួយចិនព្រោះវាជាកញ្ចេះរបស់គេវាជាកញ្ចេះរបស់គេវាអត់ខ្វល់ពីវប្បធម៌វាអត់ខ្វល់អ្វីទាំងអស់វាខ្វល់តែរឿងអំណាចរបស់វាហើយអំណាចរបស់វានឹងហើយវាយកអំណាចមិនមែនយកមកអភិវឌ្ឍការពារប្រទេសខ្មែរវាយកមកបំផ្លាញរាល់ថ្ងៃវាការពារអំណាចដើម្បីបំផ្លាញខ្មែរសម្រាប់ខ្មែរទេអាចចោមសៀតនេះនោះវាមិនមែនវាមិនមែនយកអំណាចដើម្បីការពារបរណភាពទឹកដីដើម្បីការពារអ្វីស្អីគឺដើម្បីតែកម្ចាត់សម្រាប់ខ្មែរគ្នាឯងប៉ុណ្ណឹង វាកាន់អំណាចដើម្បីគ្រាន់តែអួតខ្មែរគ្នាឯងតែប៉ុណ្្នឹងថាវាជាអ្នកអស្ចារ្យតាមពិតអានេះឆ្កែសុតសាតឆ្កែឆ្កែអង្គេស៊ីសុតសាតអាចោមសៀតនេះហ្នឹងហើយណាបើសិនជានៅស្រុកគេ ទៅធ្វើចម្លងចេះគឺអត់អាចអត់អាចទេណាបើសិនចង់ធ្វើចម្លងតើតបាំងប្រាក់លុយរាប់លានម៉ៃក្មេករឿងយើងយើងនិយាយពីរឿង McDonald McDonald គេមានឈ្មោះរបស់គេបើទៅអ្នកណាចង់បើក McDonald នៅក្នុងប្រទេសណាប្រទេសណាគឺយើងត្រូវទិញឈ្មោះរបស់គេ ពោះឈ្មោះរបស់គេល្បីអ្វីអ្វីជាតិរបស់គេយើងមុនបើគឺគឺយើងត្រូវតែរបស់គេគឺត្រូវបង់លុយច្រើនអង្គវត្តដូចគ្នាយើងគឺជាអត្តសញ្ញាណរបស់ខ្មែរបើអ្នកណាចង់ធ្វើ copy គឺត្រូវតែចែកភាគហ៊ុនគ្នាណាឬក៏ចែកចំណេញគ្នាអានឹងបានឲ្យគេធ្វើបាន ការអនុញ្ញាតពីខ្មែរមិនទៅលុយចម្លងចឹងទេហ្នឹងហើយ ពីព្រោះយើងជារបស់ជារបស់របស់យើងស្រាប់ទៅឲ្យគេយកទៅរកស៊ីចំណេញចំណេញរបស់គេគេទិញភ្នៀវបរទេសពីយើងទៅអីសោះតែយ៉ាងគេចំណេញលើក្បាលរបស់យើងហើយយើងធ្វើមិនដឹងអានេះអានយោរដ្ឋមន្ត្រីថោកទាបល្ងងខ្លៅណាល្ងងណាអាចអោមសៀតទេយ៉ាគេឈ្មោះបោះដូនតាទ្រព្យសម្បត្តិបោះដូនតាឲ្យឆ្កែបរទេសមកមានបាននឹងរឿងទំនោរទុករបស់យើងហើយតាំងខ្លួនឯងជាអ្នក 40ឆ្នាំអស់ចាចុយតម្លៃហែងអីអាចោលមិនទៀតអាចអាតកូនចុយម្ដាយក្តៅព្រៃណានិយាយតាមត្រង់ណាណាឥឡូវណាយើងឃើញណា យើងឃើញណា អ្នកនយោបាយព្រួតក្បាលគ្នាខាំគ្នាណាហែកហួរគ្នាព្រោះតែរឿងអំណាចចំណែកយួននឹងជនបរទេស ណា គេកំពុងសុបាយក្នុងការបំផ្លាញនៅវប្បធម៌យើង ចឹងដឹងពួកអាអ្នកអាអ្នកនយោបាយដែលខ្លួនតាំងខ្លួនឯងក្រាន់បើណាធ្វើដើម្បីជាតិហើយរក្សាជាតិឈ្មោះថាជាតិនៅលើกระดาษនឹងបាន តែវប្បធម៌ជាតិដែលត្រូវគេរំលាយគេបំផ្លាញណាពួកក្បាលពួកឯងហ៊ានចេញមកនិយាយមួយម៉ាត់ទេឥឡូវអារបស់ក្នុងរំពេញវាអនុញ្ញាតឲ្យយួនណាគប់ពីសាងប្រាសាទអង្គរវត្តនៅលើទឹកដីយួនវាហ៊ានចេញមកនិយាយក្បាលពួកឯងហ៊ានចេញមកប្រឆាំងហ៊ានចេញមកតេអី មករិះគន់នេះអញចង់ដឹងពួកឯងពួកអអ្នកនយោបាយតាខ្លួនឯងធ្វើដើម្បីជាតិនោះចង់សួរត្រង់ទៅពួកអនយោបាយស៊ីបាញ់ប្រឡោម៉ៃស្បៃសុំកាត់ទៀតអានេះវាអនុញ្ញាតអាហ៊ុនសែនអាហ៊ុនសែនវាអនុញ្ញាតឲ្យគេធ្វើ copy បើសិនជាអាថោកធៀបនឹងវាកុំអនុញ្ញាតណាពួកយើងជាពលរដ្ឋខ្មែរយើងអាចប្តឹងទាមទារយកត្រឡប់អ្វីឬក៏កាត់ចំណេញមួយឆ្នាំមួយឆ្នាំទៅយកចំណេញមកវិញបាទ តែដល់ពេលអាចោមសៀតទេវាអនុញ្ញាតឲ្យគេទៅ copy អញ្ចឹងគេចំណេញនឹងឈ្មោះរបស់ដូនតាយើងលើតាំងគោកតែម្ដងណាអានេះល្ងងចុយតម្រាយមិនដឹងជេរមិនអីអាលីថោកទៀតឯងស្អប់មែនណាដល់ពេលមាននាយករដ្ឋមន្ត្រីខ្លោចុយតម្រាយអញ្ចឹងពិបាកដែរហើយដល់ទៅពេលមានអាអ្នកនយោបាយលក់តក្បាលអញ្ចឹងទៀតអាអ្នកនយោបាយការពារតាអូកណូកអញ្ចឹងទៀតវាក់តតតែមែនតែនខ្មែរយើងអ្នក ទោះបីប្រទេសផ្សេងគ្នាក៏ដោយណាទោះបីប្រទេសណាក៏ដោយបងមិនសាចណាប៉ុន្តែប្រទេសផ្សេងផ្សេងទៀតចម្លងរបបហ៊ុនសែនតវ៉ាយួនចិនចម្លងរបបហ៊ុនសែនអនុញ្ញាតឲ្យចម្លងកន្លែងហ្នឹងហើយគឺមេវាមិនវាតបានប្រទេសវាស្មើនឹងវាទទួលស្គាល់ពិសេសគឺយួនវាមកណាវាមកកេងចំណេញតើអ្នកណា គេគឺជាអ្នកដែលគ្រប់គ្រងប្រាសាទអង្គរវត្ត ក្នុងការប្រមូលយកអញផលពីផ្នែកទេសចរហ្នឹងសុកគួងហើយសុកគួងជាណាបងប្អូនដឹងហើយសុកគួងគឺជាមេឈ្មួញយួនដ៏ធំដែលមកប្រមូលយកនៅ ផលប្រយោជន៍នៅ ក្នុងប្រទេសកម្ពុជាយើងផ្នែកទេសចរសង់ស្ថាគារដើម្បីទទួលភ្ញៀវផ្នែកទេសចរគ្រប់គ្រប់គ្រងលើលើលើប្រាសាទអង្គរវត្តរយៈពេលប្រហែលឆ្នាំ យើងនៅមានអីទៀតបុព្វបរោះខ្មែរបានសាងសង់ទុកឲ្យ កូនខ្មែរជំនាន់ក្រោយណាទីបំផុតយើងអត់មានបានទទួលផលពីអ្វីដែលបុព្វបរោះបានយើងបានបន្សល់ទុកឲ្យទេបែរជាជាតិសាសន៍ដតីចំណែកខ្មែរគោត្រនៅមុខប្រាសាទសុំលុយសុំកាត់តិចមកពេកខ្ញុំសុំឆ្លើយខ្ញុំទៅសូនីដេតគ្មានសិលធម៌អ្នកចេះដឹងអញសុកចិត្តអត់សិលធម៌ចឹងដើម្បីការពារក្បាលចុយម្រាយអីហ្នឹង អញអត់មានយកសិលធម៌ជាមួយពួកអាចោយួនឈ្លានពានអាចោឃាតកអាហ៊ុនអាតកលហ៊ុនចុយមរៃហ្នឹងឯងពួកអាថោកទៀតនេះវាមានសិលធម៌វាមិនប្រភ្លឺឲ្យគេស៊ីលើក្បាលវាទេអានឹងវាអសិលធម៌បាត់ហើយឲ្យគេមកបំផ្លាញដីដូនតាស្ទ្រព្យសម្បត្តិរបស់ខ្លួននឹងសិលធម៌មរៃអីហ្នឹងឯងណាអញអត់មានធ្វើចំណាស់ឲ្យជនបរទេសយកអ្វីដែលជារបស់ខ្មែរវាដែលគិតរឿងសិលធម៌ឯង សួរសួរទៅវិញសួរត្រឡប់ទៅវិញអញសុខចិត្តចិត្តត្រឹកថោកទៀតអញ្ចឹងអញអត់ខ្វល់ទេព្រោះអាចោយួនព្រោះអាចោឆ្លៀមពៀនព្រោះអាចោក្បត់ជាបំផ្លាញជាអតកូលហ៊ុនណាវាអត់ស្គាល់អ្វីដែលហៅថាណាវប្បធម៌សិលធម៌ទេពួកអាចោមិនសៀននោះពាក្យសិលធម៌គឺជាពាក្យដែលបោកប្រាស់ខ្មែរឲ្យខ្មែរនេះស្ងាត់ស្ងាត់ព្រួយចរិតខ្មែរកុំធ្វើអញ្ចឹងចរិតខ្មែរកុំឲ្យគេមើលមកគេមើលងាយថាខ្មែរខ្មែរមានវប្បធម៌អរិយធម៌ឥឡូវយួនស៊ីលើក្បាលឯងអាណាចរិតចុយម្ដាយឯងឯងចេញការពារឯងយកអាចរិតក្រុមទុំទៅការពារជួយយួនទៅ អង្គយួនគេបាញ់ឯងបែកសន្ទះក្បាលរត់មកវិញលើណាឯងយកអាច្រឹកអាសិលធម៌ឯងទៅតវ៉ាសួរយួនវាមើលវាឲ្យតម្លៃឯងអត់យួនវាមិនបានយកអាសិលធម៌ឯងឲ្យតម្លៃឯងទេព្រោះឯងវាល្ងងខ្លៅអញ្ចឹងឯងយកអាភាពល្ងងខ្លៅដាក់ក្នុងក្បាលឯងគេមិនមែនគិតតែឯងសិលធម៌គេថាឯងថាអំលឹកខ្លៅអញសុខចិត្តអសរុអញ្ចឹងណាតែយួនឲ្យហ៊ានមើងងាយអញថាអញជាមនុស្សល្ងងខ្លៅឯងតែអាហេនេះយកអាពាកអី អសិលធម៌មកនិយាយយួន ចាប់លុបម៉ែឯងរាល់ថ្ងៃឯងនឹងវល់លន់តួណាសុំវល់លន់តួពីយួនតិចអូនក៏មលោបម៉ែខ្ញុំឬក៏ឯងសบายចិត្តណាណាដឹកភ្លើងទៀនរំជ្រះរសាគេមលោបម៉ែឯងរាល់ថ្ងៃហ្នឹងអាថោកទៀតហើយនឹងហើយដែលអសិលធម៌អនុញ្ញាតឲ្យចោលយួន ចោលឈ្លានពានមលោបម៉ែឯងរាល់ថ្ងៃហ្នឹងឯងដឹងអត់ហើយគឺជាអាកម្ពុជាអសិលធម៌ឯងទៅដឹងណា សប្ថ្ងៃនេះគេប្រើគ្រប់វិធីក្នុងការបំបាក់ស្មារតីកូនខ្មែរគេពង្វក់កូនខ្មែរជាមួយនឹងគ្រឿងញៀនគ្រឿងស្រវឹងណាគេពង្វក់គ្រួកូនខ្មែរជាមួយគ្រឿងញៀនគ្រឿងស្រវឹងឥឡូវហ្នឹងកូនខ្មែរហ្នឹងត្រូវណាកូនខ្មែរនៅក្នុងស្រុកខ្មែរយុវជនខ្មែរ80%ទៅ90%ឈួតនឹងគ្រឿងញៀននិងគ្រឿងស្រវឹងគ្រឿងពាលីអាវ៉ាសែអត់ឲ្យខ្វល់ខ្វាយពីរឿងសង្គមជាតិទេបើមានកូនខ្មែរណាគិតគូរពីរឿងសង្គមជាតិត្រូវគេគម្រាមកំហែង គេចាប់ដាក់គុកដាក់ច្បាប់គេប្រើច្បាប់តឡាការគេបង្កើតច្បាប់ដើម្បីធ្វើបាបដល់យុវជនខ្មែរកាត់ច្បាប់ញុញងច្បាប់ស្អីណាក៏គ្រប់បែបយ៉ាងបំបាក់ស្មារតីយុទ្ធសាស្ត្រយួនវាអត់ត្រូវការឲ្យខ្មែរដឹងឮរឿងប្រទេសជាតិទេឥឡូវវាស្រឡាញ់ណាស់ខ្ញុំប្រាប់ត្រឡប់ទៅវិញមិនថាវប្បធម៌មិនថាអង្គរវត្តមិនថាប្រទេសខ្មែរយួនវាស្រឡាញ់ណាស់វានឹងយកទៅជួយថែរក្សាទុកឲ្យ ខ្ញុំសូមកាត់តែប្រទេសខ្មែរទាំងមូលហ្នឹងហើយយួនវាយកអូនប្រកថាបងស្រីទាំងទេប្រទេសខ្មែរមានតែឈ្មោះទេដោយសារតែបងដឹងនឹងហើយបានបងវាក្តៅក្រហាយគឺចាប់សុកចិត្តប្រើចរិតអសិលធម៌អញ្ចឹងដើម្បីការពារឆ្កែព្រោះកុំឲ្យឆ្កែចូលបំផ្លាញយើងទៀតតែអាហ៊ុនសែននេះវាមានដៃយកអសិលធម៌វាហ្នឹងយកទៅតវ៉ាជាមួយយួនឯង តែវាយកអាអំពើអសើខរបស់វាមកសម្លាប់មកធ្វើបាបខ្មែរដែលជន់ស្រូតត្រង់កូនអកតញ្ញូហ្នឹងហ៎សួរថាយួនណាអាយួនអាចិនរងថ្ងៃវាប្រើក្បាលហ៊ុនសែនបានណាដោយសារដោយសារអានឹងវាល្ងងខ្លៅគេមិនគិតថាហ៊ុនសែនមនុស្សមានសិលធម៌គេថាអានឹងវាល្ងងខ្លៅវាខ្លៅវាខ្លៅសន្តានវាវាខ្លៅឯងដឹងអត់អាចោលថោកទៀត អាហ៊ុនសែនហ្នឹងហើយគឺជាមេដឹកនាំដល់អសិលធម៌អាហ៊ុនសែនហ្នឹងគឺជាមេដឹកដឹកនាំដល់ថោកទាបជាទីបំផុត ដែលយកឈ្មោះខ្មែររលីដសាវាទ្រព្យសម្បត្តិខ្មែររលីដសាវាគេមកណាសម្រាប់ខ្មែរហ្នឹងអាហ្នឹងវាដឹកនាំទៅអសិលធម៌រាប់ឆ្នាំមកហើយ តែមិនមែនអញជាជន ណាជាពលរដ្ឋធម្មតាជាជនរងគ្រោះឈាមជ័រដូនតាជាជនរងគ្រោះស្រែកជេរបចោពួកហែងដល់សារអំពើពួកហែងហ្នឹងមកស្រែកថាអញអសិលធម៌បើអញសិលធម៌មិនបើអញឈឺចាប់អញមានតែភ្លើដូចហែងណាណាអញអត់ភ្លើទេកុំយកអាពាក្យអសិលធម៌មកនិយាយជាមួយខ្មែរគេលែងចាញ់បោកពួកហែងទៀតហើយពួកអាចោលថោកទៀត ពួកឯងតិចអោបភ្នោយួននៅស្រុកខ្មែរណាតែហែងជុះអាចបំផ្លាញគេដូន តា ខ្មែរទៅលើទឹកដីរបស់ខ្មែរកូនវាចំរ៉ៃពួកឯងហ្នឹងឥឡូវគឺគ្រប់គ្រងគ្រប់ច្រកលហកញ៉ានៅនៅគេហៅឋានសួគ៌បុគ្គលគាត់ជួនគ្រប់គ្រងគ្រប់គ្រងមិនពេកវាមានឈ្នះឈ្នះស្អីគេគឺជាភ្នោខ្មោចយួនវាដាក់ប្រឡំឯងណា អាសូវ24ខេត្តក្រុងគឺមើលថែតមហែងចាំបាញ់ថាពួកហែងដេកអោបភ្នោយន្តនៅលើទឹកដីរបស់ខ្មែរតែហែងមកសម្លាប់មកជុះអាចដាក់លើទ្រព្យសម្បត្តិផ្ទៃឈ្មោះដូនតាខ្មែរដល់ហែងបំផ្លាញរាល់ថ្ងៃហ្នឹងអាហ្នឹងហែងមើលងាយដូនតាខ្មែរហែងជុះអាចដាក់លើក្បាលខ្មែររាល់ថ្ងៃអាថោកទៀតកូនអាកម្ពុជាថោកទៀតកូនពួកអំពិលមករាចោលឈ្លាមទៀតកាត់តូបយួនណា24ខេត្តខេត្តក្រុងកន្លែងណាក៏ក៏មានស្តូបយួនដែរ អានេះវាចង់បង្ហាញប្រាប់កូនចៅវាថាវាជា សមិទ្ធផលជ័យជំនះរបស់យួនក្នុងការគ្រប់គ្រងខ្មែរសូមកុំឲ្យកូនខ្មែរកុំនៅឈួតបង្វែងអារឿងស្អី7មករា គឺជាថ្ងៃជីវិតទី2នៅល្ងងខ្លៅដល់ណាទៀតខ្ញុំមិននឹកស្មានថាកូន ខ្មែរល្ងងខ្លៅដល់កម្រិតហ្នឹងណាអាអ្នកដែលនិយាយថាថ្ងៃ7មករា គឺជាថ្ងៃជីវិតទី2ហ្នឹងថ្ងៃ7មករាសូមចាំឲ្យច្បាស់ណាគឺជាថ្ងៃយួនចូលឈ្លានពាន ខ្មែរ មិនមែនជាថ្ងៃដែលយួនចូលមករំដោះខ្មែរទេគឺជាថ្ងៃព្យាយាមយួនសម្លាប់ខ្មែរជាលើកទី2បន្តសម្លាប់ខ្មែរតទៅទៀត40ឆ្នាំកន្លងមកបងប្អូនឃើញទេវាប្រើគ្រប់វិធីក្នុងការសម្លាប់ខ្មែរបង្កើតឲ្យមានក5បញ្ចូលនៅ ចំណីអាហារពោពេញទៅដោយជាតិគីមីក្នុងការបំផ្លាញសុខភាពខ្មែរបំផ្លិចបំផ្លាញ ប្រមូលយកអស់ហើយនៅអ្វីដែលជាទ្រព្យសម្បត្តិខ្មែរនៅមានអ្វីទៀតយួនប្រមូលយកទាំងអស់ពីលើទឹកដីខ្មែរយួនវាវាបើសិនគេថាវាអាចចោកយកអាប្រទេសខ្មែរនឹងមកដុំឲ្យដាក់ថងយូរទៅបានវាវាដាក់យូរទៅបាត់យូរហើយប៉ុន្តែវាលើកទៅវាមិនកើតវាត្រូវមកគ្រប់គ្រងអញ្ចឹងហើយបានវាប្រើយុទ្ធសាស្ត្របង្ហូរពលរដ្ឋវាចូលមកក្នុងទឹកដីខ្មែរបងប្អូនឃើញវាបង្ហូរពលរដ្ឋវាចូលមកទឹកដីខ្មែរសពថ្ងៃយួនមានប្រមាណលានអ្នកនៅទឹកដីខ្មែរហ្នឹង ប្រវត្តិសាស្ត្រជន់ដានសៃកនទី2ព្រៃនគរត្បូងតើយួនវាធ្វើម៉េចវាមិនបង្ហោពលរដ្ឋវាមកពលរដ្ឋមកមុនទើបរដ្ឋាភិបាលមកតាមក្រោយយុទ្ធសាស្ត្រយួនសាហាវហ៎តាមពិតទៅបែបមិនមើលឃើញអញ្ចឹងក៏មួយយ៉ាងដែរតែខ្ញុំមើលឃើញអញ្ចឹងរដ្ឋាភិបាលវាមកគ្រប់គ្រងខ្មែរយូរហើយតាំងពី79មកវាលេបទឹកដីខ្មែរយូរហើយ អញ្ចឹងទេវាខំប្រឹងដូរច្បាប់វាដូរទម្លាប់ណាវាបញ្ជូនពលរដ្ឋវាមកតាមក្រោយរាល់ថ្ងៃគឺអញ្ចឹងរដ្ឋថារាល់ថ្ងៃគឺយន្តវាគ្រប់គ្រងខ្មែរបាត់ហើយវាគ្រប់គ្រងខ្មែរបានវាបញ្ជូនពលរដ្ឋវាមកឲ្យកដាស់ឲ្យស្នាមបើសិនជាពលរដ្ឋរដ្ឋាភិបាលជាខ្មែរគេមិនមែនបដៅជនជាតិយួនមកឲ្យឲ្យកដាស់ស្នាមទៅទេបើសិនជារដ្ឋាភិបាលវាយួនណារដ្ឋាភិបាលសពថ្ងៃជារដ្ឋាភិបាលខ្មែរកុំឲ្យកដាស់ស្នាមវា អាហ្នឹងយួនអត់អាចចូលមកបានអញ្ចឹងបានថាគេលេបទឹកដីខ្មែរគេគ្រប់គ្រងខ្មែរជីទាំងស្រុងបាត់ហើយតែគ្រាន់តែគេបន្លំឈ្មោះខ្មែរគ្រាន់តែគេលើកបន្ទប់អាលងងខ្លៅអាថោកទៀតបាទរដ្ឋឆានហ៊ុនសែនបន្លំធ្វើជារដ្ឋាភិបាលខ្មែរតាមពិតវាជាឆ្កែរបស់យួនហ្នឹងហើយបានពលរដ្ឋជួនចេះមកតែបន្តបន្តអត់មានបញ្ហាអ្វីរដ្ឋថាវាមកមុនតែខ្ញុំគិតណាតាមខ្ញុំមកឃើញអញ្ចឹងចាតបវាមកមុនតាមពិតរដ្ឋាភិបាលវាវាគ្រប់គ្រង តែវាលាក់មុខប៉ុន្តែយូរចេញមុខហ្មងឥឡូវពលរដ្ឋវា រូបចោលហកកន្លែងណាក៏មានជនជាតិយួនដែរគេបង្ហកនិគមយួនចូលចូលមកយួនចូលមកខ្មែរដោយសេរីចូលមកហើយមេដឹកនាំយួនមកចោលក្បាលខ្មែរឲ្យមើលថែទាំពលរដ្ឋយួនដែលខុសច្បាប់នៅលើ ទឹកដី ខ្មែរយើងផងអស់ចាយលុយហ៎ មិនមែនមេដឹកនាំខ្មែរទៅប្រាប់មេដឹកនាំយួនឲ្យមកយកពលរដ្ឋខុសច្បាប់នែឯងទៅប្រទេសវិញណាមេដឹកនាំយួនមកចោលក្បាលមេដឹកនាំខ្មែរមើលប្រជាពលរដ្ឋដែលខុសច្បាប់ឲ្យរស់នៅសមរម្យហើយត្រូវតែប្រើគ្រប់វិធីធ្វើឲ្យពលរដ្ឋទាំងអស់នោះព្រោះនៅដែលស្របច្បាប់ពលរដ្ឋវាមករស់នៅលើទឹកដីយើងខុសច្បាប់ហើយមេដឹកនាំវាមានសិទ្ធិមកចោលក្បាលមេដឹកនាំខ្មែរទៀត តើយើងនឹងជាប្រទេសមួយមានឯកថាអធិបតេយ្យភាពខ្លួនឯងឯករាជ្យជាតិអត់មានអាណាគ្រប់គ្រងកន្លែងណា បើគេប្រជាគ្រប់ជំហានហ្នឹងបើចង់ហ៊ុនសែនឯងបោកបានតែអាមនុស្សផ្កាប់មុខអាមនុស្សដែលអាត្មានិយមគឺតែផលប្រយោជន៍ទេបោកបានតែពួកអាភ្លើទេតែបោកកូនខ្មែរដែលគេមានមនសិការជាតិបោកអត់បានទេចង់ប្រាប់ត្រឡប់ទៅវិញអញ្ចឹង ខ្ញុំដល់ទៅពេលឃើញអញ្ចឹងខ្ញុំម្ដងមកកាខ្ញុំឃើញអាខ្លះវាចេញមកនិយាយ7មករាគឺជាថ្ងៃជីវិតជា2ជីអាភ្លើភ្លើឃើញមកភ្លើហើយគេយកគេសប្ថ្ងៃនេះមើលតើមានអ្វីនៅនៅជាខ្មែរទៀតធ្វើអីក៏ថិតថិតក្រោមការគ្រប់គ្រងរបស់យួនណាស្ដាប់ប្រជាយួនទាំងអស់ណា ដោយសារតែអាយុគ្រប់គ្រង ខ្មែរនឹងហើយណាបានវាបំបែកខ្មែរជាចម្រៀកចម្រៀកវាបំបែកខ្មែរជាចម្រៀកចម្រៀកវាមានសមត្ថភាពបំបែកខ្មែរជាចម្រៀកចម្រៀកដោយសារយកទុកលុយទិញដោយសារបំពាក់បនស័កកាយតំណែងជាដើមអានឹងហើយគឺខ្មែរយើងវាថោកជាមួយយួនដែរដោយសារយើងនឹងវាអាត្មានិយមពេក ដោយសារយើងវាស្រឡាញ់មុខមាត់ពេកបនស័កកាយអីជាដើមវាវល់ជាមួយពួកអាសេពេ7មករាឯងថាពួក7មករាទៅវា7មករា តែគណៈបពប្រឆាំងខ្លះនេះអ្នកធ្លាប់ជាគណៈបពប្រឆាំងខ្លះឬគណៈបពដតេទៀតនេះដឹងហើយលឺហើយមកក្អោងក្បាលអស់ពួកអាថោកទៀតនឹងប្រើមកលក់ក្បាលឲ្យវាពួកអាក្បាលត្រីពួកឯងចាក់ពួកក្បាលត្រីចាក់ពួកអធិនយោបាយចោលមកទៀតណាតាំងខ្លួនឯងទៅធ្វើស្អីឈ្នះមួយអាយុហ្នឹង ចង់ណាស់ចង់ផន់សង្គ្រោះជាតិយកទៅធ្វើអីក៏អត់កើតដែរបំបែកជាប្រមាណយរីក៏អត់ឈ្នះហ៊ុនសែនដែរតែអ្វីដែលឯងឈ្នះគឺឈ្នះគឺឈ្នះខ្មែរគ្នាឯងគឺឯងឈ្នះខ្មែរគ្នាឯងតែឈ្នះខ្មែរគ្នាឯងគឺខ្មែរនឹងមរណៈពីមានវានរលាយណាលាយមិនតែខ្មែរគណៈបកប្រចាំក្បាលហែងលាយដូចគ្នាពួកអ្នកលក់ក្បាលក្បាលហែងមរាយហែងគេចាប់លោកហែងដូចគ្នាអញ្ចឹងណាពួកអ្នកនយោបាយថោកទៀត វារលាយទាំងអស់តែគ្នាហ្នឹងឯងពីងាប់វារស់តែយួនហ្នឹងឯងគ្នាវាតិចតិចខ្មែររលាយតាមពិតសេរីភាពឯកជនដីខ្មែរមិនមែនត្រឹមតែ40ហិកតាដែលថាបកគលឲ្យយួនទេតាមពិតអា40តាគេនិយាយគ្រាន់តែនេះទេគេដីខ្មែរសប្តាហ៍ថ្ងៃនោះយួនវាគ្រប់គ្រងខ្មែរទាំងស្រុងទៅហើយហើយអាវាយួនហ្នឹងមិនមែន40ហិកតាវាច្រើនជាង40ហិកតាទៀតហើយចាអញអញគេអញគេស្អីគេជួលឲ្យក្រុមហ៊ុនយួនធ្វើកុងត្រា99ឆ្នាំនោះ ដីហិចដីព្រៃហិចហិចតារាប់លានហិចតា99ឆ្នាំហើយមិនហើយមិនដីមិនដីមិនដី99ឆ្នាំមានអាណាដែលជួលគេ99ឆ្នាំអញ្ចឹងហ៎ហើយវានឹងរស់បានមក99ឆ្នាំហ៎អាដីហ្នឹងមិនមែនដីព្រៃមិនមែនដីទំនេរណាគឺសិតតែដីអមព្រៃដូនតាតាំងរាប់ពាន់ឆ្នាំមកដល់ព្រៃសម្បទានឲ្យយួនយួនវាកាប់ព្រៃលក់តិចស្តាឈើហូបធំធំធំអស់ពីទុកដីនឹងចោលកន្លែងខ្លះវាអភិវឌ្ឍតាម អីដើមកស៊ូឯខ្លះខ្លះអីចឹងទេណាកន្លែងខ្លះមិនមែនថារត់អើជាតិសាសទេណាយើងត្រូវតែចូលរួមដឹងឮពេលដែលពលរដ្ឋខ្មែរកូនខ្មែរចង់ដឹង អំពីបង្គោលព្រំដែនគេបិទមិនឲ្យទៅមើលប៉ុន្តែកូនយួនកូនសិស្សយួនវាឲ្យទៅរៀនសូត្រទៅដល់បង្គោលព្រំដែនខ្មែរមានការទប់ស្កាត់រារាំងតែយួនឲ្យទៅសិក្សាដោយផ្ទាល់នៅក្នុងសាលា គេបំភ្លៃប្រវត្តិសាស្ត្រឲ្យកូនខ្មែររៀនណាឧទាហរណ៍ដូចជា7មករាយន្តអប្លន់អញ្ចឹងវាប្រាប់ខ្មែរថាយន្តវាមកជួយខ្មែរព្រំបន្ទល់កន្លែងណាកន្លែងណាកន្លែងណាណាពួកយើងទៅមើលព្រំបន្ទល់គ្រាន់ទៅអើតមើលព្រំបន្ទល់នៅលើទឹកដីរបស់ខ្លួនហ្នឹងក៏វាតាមរងរឿងចាប់ដាក់គុកដែរចាប់ក៏នៅខែស្រែរៀងឥឡូវណានៅតាមខ្សែក្រវ៉ាត់ព្រំដែនណានៅភូមិរបស់យួនណាមិនភូមិយួនទេភូមិខ្មែរតែយួនវាមកធ្វើផ្ទះ ធ្វើផ្ទះដាំដំណាំវាវាយកយកប្រជាពួកពលរដ្ឋយួនហ្នឹងវាអភិវឌ្ឍនៅតាមនៅតាមបណ្ដានៅតាមខ្សែក្រវ៉ាត់ព្រំដែនណាវាយកពលរដ្ឋហ្នឹងធ្វើជាខ្សែក្រវ៉ាត់ខ្សែក្រវ៉ាត់ នៃព្រំដែនចាស់ខ្មែរយើងខ្មែរយើងសំកាត់ឡើងនឹងទីណាពេកខ្មែរយើងតែគាត់នៅតាមព្រំប្រទល់ព្រំប្រទល់យួនអីហ្នឹងណាពួកគាត់ក្រីក្រ គាត់ខ្វះសមត្ថភាពធ្វើស្រែចម្ការរដ្ឋាភិបាលយើងអត់យកចិត្តទុកដាក់ទេគាត់ទៅគាត់ធ្វើស្រែចម្ការខាតបងគាត់ជួលដីហ្នឹងយកទៅឲ្យយួនឯគាត់ទៅចំណាក់ឬក៏គាត់លក់ផ្ទះសំបែងហ្នឹងទៅទិញកន្លែងណាផ្សេងផ្សេងដល់ពេលយួនវាមានឱកាសហ្នឹងវាឈានចូលមកវាមកវាមកទោះជាដីខ្មែរតែយួនវាវាមកវាមកជួលយូរយូរខ្លាចជារបស់វា ហើយរដ្ឋាភិបាលអត់យកចិត្តទុកដាក់គេជនជាតិគេគេយកចិត្តដាក់គេជួយពលរដ្ឋគេធ្វើយ៉ាងម៉េចក៏ដោយឲ្យមានសមត្ថភាពមកដាំស្រូវមកធ្វើស្រែចម្ការនៅលើទឹកដីរបស់យើងតែណៃមកថាមកអត់តែព្រមមកនៅព្រំដែនជួយណាទំនុកបំរុងហើយយូរដែរមកនៅស្រុកខ្មែរសិតតែមានការជួយឧបត្ថម្ភពីសមាគមវាទាំងអស់ហើយដល់ពេលយើង ហើយវាជួយទាំងវាជួយទាំងអាប្រព័ន្ធទឹកអាប្រព័ន្ធទឹកពេលពលរដ្ឋខ្លះវាជួយធ្វើប្រព័ន្ធទឹកធ្វើមិនដល់ឲ្យងាយស្រួលក្នុងការអ្នកស្រែចម្ការវាធ្វើដាំដុះដាំគេជួយទេហ្នឹងហើយបង្កប់កម្មគាត់ហើយគេជួយតាំងថវិកាគេជួយជ្រោមជ្រែងធ្វើយ៉ាងម៉េចក៏ដោយឲ្យឲ្យឲ្យឲ្យឲ្យពលរដ្ឋគេហ្នឹងណាឲ្យអត់មានមកឲ្យខាតបងឯងខំបង្កើតភោគផលអញ្ចឹងណាដើម្បីលក់ចេញទៅទៀតចាចំណែកយើង គ្មានរដ្ឋាភិបាលចោមរាយនឹងវា ខ្វល់ទេវាបន់ឲ្យតែខ្មែរហ៊ុនសែនគួរតែខ្មាស់យួនណាហ៊ុនសែនឯងគួរតែខ្មាស់យួនលោកហ៊ុនសែនពលរដ្ឋយួនមករស់នៅស្រុកខ្មែរណាมันមានបញ្ហាអីខ្លាំងផងក៏រដ្ឋាភិបាលគេនៅដេញតាមមើលថែសួរសុកទុកច្អល់ក្បាលរដ្ឋាណាច្អល់ក្បាលហ៊ុនសែនឲ្យយកចិត្តទុកដាក់មើលពលមើលថែពលរដ្ឋគេចំណែកពលរដ្ឋខ្មែរ ដែលកំពុងរងគ្រោះនៅក្នុងប្រទេសធ្វើជាកញ្ចក់គេ នៅក្នុងទឹកដីខ្លួនឯងកញ្ចក់បរទេសនៅលើទឹកដីខ្លួនឯងក្រុមហ៊ុនបរទេសមកធ្វើមានបាន នៅលើទឹកដីខ្មែរយកខ្មែរធ្វើជាធ្វើយកមកបង្រើនៅពេលគេរំលោភច្បាប់ការងារស្រែកឲ្យរដ្ឋាភិបាលជួយនៅលើទឹកដី ខ្លួនឯងក៏រដ្ឋាភិបាលខ្មែរមិនជួយផង គួរចេះខ្មាស់យួនណា យួនវាតាំងថែរក្សាពលរដ្ឋវាសំបីតែមនុស្សខុសច្បាប់លើទឹកដីគេក៏ដោយតែខ្មែរខ្លួនឯងសំបីតែពលរដ្ឋខ្លួនឯងនៅក្នុងទឹកដីខ្លួនឯងដែលត្រូវគេរំលោភធ្វើបាបនៅលើកិច្ចការងារច្បាប់ការងារក៏យើងអាចអាចការពារបានផងតើហ៊ុនសែនឯងនៅមានតម្លៃនៅមានកិត្តិយសអីជាមេដឹកនាំហេហ៊ុនសែនឯងគួរខ្មាស់កន្លែងហ្នឹងណា ហើយកុំគិតថាខ្លួនឯងនឹងសពថ្ងៃដឹកនាំប្រទេស40ឆ្នាំមានការអភិវឌ្ឍមានអីអភិវឌ្ឍកន្លែងណាអភិវឌ្ឍយួនពេញផ្ទៃប្រទេសអភិវឌ្ឍនៃការបំផ្លិចបំផ្លាញព្រៃឈើឥឡូវរលាយអស់លីងអភិវឌ្ឍបំណុលរំកោះតាំងឥឡូវជពាក់គេប្រហែល100លានហើយប្រព័ន្ធលានមិនមែន100លានពីសំឡង ភិវឌ្ឍសត្រូវតាំងពីប្រទេសមួយដែលមានការជួយគ្រប់គ្រងពីសហគមន៍អន្តរជាតិរហូតមានតែការស្អប់ខ្ពើមពីសហគមន៍អន្តរជាតិគេដាក់គំនាបគ្រប់ច្រកល្ហកអានឹងឲ្យអភិវឌ្ឍនៅអង្គើអាក្រក់ឲ្យមានការរីកចម្រើនមនុស្សកាន់តែច្រើនស្អប់ណាធ្វើឲ្យខ្មែរកាន់តែមានកេរឈ្មោះស្អុយលើសកម្រងនឹងឲ្យការអភិវឌ្ឍរបស់ហ៊ុនសែនអភិវឌ្ឍតាំងពីប្រទេសធ្លាប់មានអ្វីអ្វីសពយ៉ាងឡើងប្រទេសអាលីអាលុត ឥឡូវនៅមានអីទៀតសម្បត្តិធម្មជាតិអស់ហើយនៅមានអីទៀតព្រៃឈើកាប់បំផ្លាញខ្ទេចរ៉ែបណ្ដោយឲ្យបរទេសមកកកាយយកគ្រប់ស៊ីរូងដល់ផ្ទៃក្នុងយួនចិនធ្វើតាមអំពើចាប់ឥឡូវណា នៅភាគមួយម៉ាស់មួយទៀតខ្ញុំបានឃើញឯកសារមួយជប៉ុន ព្រមប្រគល់ដីមួយកន្លែងឲ្យទៅរដ្ឋាភិបាលខ្មែរធ្វើជាស្អីគេខ្ញុំយកមកឲ្យមើលតិចដីទិញដីជប៉ុនទិញដីខ្មែរដើម្បីទិញដីខ្មែរលើទឹកដីខ្មែរហ្នឹងដើម្បីចែករង្វាន់មកគេនោះហ្នឹងហើយទៅជាជប៉ុនជាអ្នកជាអ្នកមានចិត្តសប្បុរសធម៌ផ្ដល់នៅ អំណោយឲ្យមកឲ្យរដ្ឋាភិបាលខ្មែរនិងពលរដ្ឋខ្មែរអាម៉ាស់ហេ អាមេដឹកនាំខោកទៀតអាម៉ាស់ទេក្នុងនាមជាមេដឹកនាំមានភាពអាម៉ាស់ហេទៅជាជប៉ុនមកធ្វើអញសពរសធលើទឹកដីខ្មែរទៅវិញជាអ្នកបែងចែកទឹកដីខ្មែរដូចអត់ចង់យល់មិនទេជប៉ុនជាអ្នកចែកដីខ្មែរឲ្យខ្មែរ អាហ្នឹងម៉ៃក្មេងបើមនុស្សឆ្លាតគឺមានការឈឺចាប់គេខ្មាស់មែនទែនតែអាថោកទៀតនេះវាអត់មានការអៀនខ្មាស់ស្បែកបន្តិចនឹងការគ្រប់គ្រងរបស់វាវាអសមត្ថភាពសោះបែបទាំងអីគេធ្វើអញ្ចឹងហើយវាអត់វាអត់ចេះខ្មាស់អាហ្នឹងណាគេមិនចេញមកជេរបចោមកស្ដីឲ្យអាហ្នឹងគឺជាការអាម៉ាស់មួយបាត់ហើយបើគេហៅគេអាកិច្ចការការទូតឌីប្លូម៉ាគេឈឺគេមើលមកយើងជាមេដឹកនាំអសមត្ថភាពស្ទះជនបរទេស មកទិញដីនៅលើទឹកដីរបស់ខ្លួនដើម្បីធ្វើជាមនុស្សធម៌ដល់ជនជាតិរបស់ខ្លួនតើយើងវាមានដឹកនាំវាយ៉ាងម៉េចវាវានិយាយឡើងចេញហ្មងវាប្រាក់ close ហ្មងវាវាវាវាបាត់កញ្ចប់មាត់រៀងខ្លួននិយាយចេញហ្មងវាថោកពេកឆ្ងល់ឆ្ងល់អាអ្នកនៅជុំវិញហ៊ុនសែនហ្នឹងខ្ញុំមិននិយាយទេមានដៃខ្សឹបប្រាប់ហ៊ុនសែនថាលោកថាហ៊ុនសែនរៀនប្រើខួរក្បាលខ្លះផងទៅល្ងងមធ្យមឯងងុំភ្លើហ្នឹងហ្មង ខ្ញុំឃើញខ្ញុំឃើញពេលខ្លះខ្ញុំសំបីតាអាទីប្រឹក្សាពតជុំវិញហ្នឹងក៏វាចេះខ្មាស់ខ្លួនឯងហ៎ខ្ញុំសង្វេគចេះសង្វេគមែនទែនចេញមកអួតក្អេងក្អាងអំណាចចេញមកគ្មានអាណាដល់ទេប៉ុន្តែខ្លួនឯងសពថ្ងៃហ្នឹងមានសបកខ្លួនទេអត់ដល់ខ្លួនឯងថោកទៀតដល់កម្រិតណាទេ ហើយដូចជារឿងថារឿងគម្រោងប្រជុំអាស៊ានប្រជុំអីជាមួយ អាស៊ានអឺរ៉ុបជាមួយអាមេរិកអីហ្នឹងខំប្រឹងពើងទ្រូងអួតបង្ហាញអំណាចមិនខ្ទេចពងនៅកដាវាលបើមានតែត្រឹមតែសម្បកខ្លួនទេវានៅអូខេវានៅអូខេដូចផ្ទះអញ្ចឹងណាមានតែផ្ទះមួយវាអត់មានទ្រព្យសម្បត្តិក្នុងផ្ទះវាអាចលក់ផ្ទះហ្នឹងបានអាសម្បកផ្ទះហ្នឹងបានឥឡូវអាសម្បកផ្ទះហ្នឹងវាមិនមែនជារបស់យើងទៀតទេអាសម្បកហ្នឹងក៏ជារបស់គេទៀតនេះនិយាយគិតយ៉ាងម៉េចឥឡូវហ្នឹង យើងមានតែឈ្មោះដូចខ្ចលអញ្ចឹងដូចខ្ចលខ្មែរយើងបានបានតែខ្ចលអត់មានបានអ្វីទាំងអស់បានតែខ្ចលហីអួតជួយមរាយវាដៅឲ្យហើយពួកឯងអួតហ្នឹងតែចេះខ្មាស់គេអួតវាគាត់អត់ចំទៀតជួយមកអួតខុសរឿងហ្មងហ្នឹងអ្វីដែលសំខាន់ពួកខ្ញុំចង់និយាយថ្ងៃហ្នឹងគឺតាក់ទងរឿងប្រាសាទអង្គរវត្តទី2ដែលកំពុងមានវត្តមាននៅលើទឹកដីដាណាងនៃប្រទេសយួន ឥឡូវយួនគេផ្សាយគេប្រកបប្រកាសគេថានឹងហើយបើចង់ដឹងអ្នកដែលបានធ្លាប់ឃើញប្រាសាទអង្គរវត្តនៅក្នុងប្រទេសកម្ពុជាមិនបាច់ធ្វើដំណើរទៅប្រទេសកម្ពុជាមកមើលត្រឹមតែវៀតណាមក៏បានដែរពួកអីបើនិយាយអំពីឯងសុវត្ថិភាពសន្តិសុខផ្នែកទេសចរយួនគឺល្អជាងវាល្អជាងមែនមិនជួយផ្សព្វផ្សាយឲ្យយួនទេ គេអាចស្រូបទាញយកណាផ្នែកទេសចរទៅស្រុកគេបានយ៉ាងធូរតាមរយៈអ្វីដែលជារបស់ខ្មែរតើរដ្ឋាភិបាលខ្មែរហ៊ានទេឥឡូវហ៊ានទេយួននេះវាកុំមុនីមែនណាប៉ុន្តែមេដឹកនាំគេផ្ដាច់ការមែនណាប៉ុន្តែ គេស្រឡាញ់ប្រទេសគេគេធ្វើអ្វីសម្រាប់ពលរដ្ឋគឺសម្រាប់ប្រទេសគេវាថោកតាឯងនេះអាខ្លៅ7សណ្ដានអាខ្វាក់7សណ្ដាននេះវាថោកតាមួយនឹងគត់ណា តាំងខ្លួន40ឆ្នាំនៅម្នាក់ឯងយួនវាវាកុំលីតែវាដូរមេដឹកនាំវាតើប្រទេសវាអភិវឌ្ឍយ៉ាងម៉េចខ្លះហើយជាប្រទេសគេពលរដ្ឋគេមានមានមានឡើងប្រហែល1000 7 8000លានឯម៉ែគ្នាណាច្រើនណាហើយឯងតែ20មិនដល់20លានអ្នកថា20ចុះឲ្យច្រើនតែជា6 7 10លានអ្នករវេទនីជាងគេម្លេះហាមជាងគេមែនជំពាក់លុយក៏ច្រើនជាងគេខ្ចីលុយគេក៏ច្រើនជាងគេខ្មែរក៏ក្រលហាមនៅសពបែបទាំងប្រទេសក៏វល់ជាងគេ ហើយកន្លែងណាដែលថាតាំងខ្លួនឯងជាអ្នក40ឆ្នាំអស់ចាម50គ្រប់ប្រយអញផ្ទះបាញ់អើយអញផ្ទះបាញ់ខ្មាស់គេណាអាគេតមែនតើអួតជួយតម្រាប់គេក៏ខ្វះគេឈឺចាប់ក៏ឈឺចាប់វាមិនត្រឹមតែខ្វះគេថែមនឹងឈឺចាប់ទៀតនៅពេលឃើញអាមេដឹកនាំចោលប្រទៀតអញ្ចឹងហើយពួកយើងពួកយើងនិយាយទាំងអស់នេះណាពួកយើងនិយាយទាំងអស់នេះយើងមិនមែនស្អប់បុគ្គលហ៊ុនសែននេះគឺយើងស្អប់អារដ្ឋាភិបាលដែលដឹកនាំដល់អាខ្វាក់ហ្នឹង មួយជាប្រទេសយើងហើយបើយើងដឹងថាខ្លួនអសមត្ថភាពហើយចុះចេញទៅនៅឲ្យគេជេររាយរាល់ថ្ងៃព្រឹកល្ងាចដាក់ផ្ដាសាអីបើក្បាលហែងមកក្បាលមកក្បាលសណ្ដានពុះសណ្ដានហែងមកមកប្រហែលអ្នកនឹងធ្វើឲ្យគេខ្វែរាប់លានអ្នកវេទនានឹងហែងនៅអន្ទះបាញ់អីសំកម្មជាមួយខ្មែរសម្បើម្លេះណាពួកអាថោឃើញហើយក្រុមហ៊ុនជប៉ុនផ្ដាល់ដីមួយកន្លែងក្នុងរាជធានីភ្នំពេញ ធ្វើសួនមិត្តភាពកម្ពុជាជប៉ុនក្រុមហ៊ុនរបស់ជប៉ុន តាមរយៈលោកថាការ ហាហាឈី for my mikey ប្រធានសមាគមជប៉ុន កម្ពុជាបានជូនដីមួយកន្លែងក្នុងរាជធានីភ្នំពេញទៅសម្ដេចហ៊ុនសម្ដេចដៃជោដៃជោតៃវែលតៃហោងតាំងឯងហ៊ុនសែនជានាយករដ្ឋមន្ត្រីចៅមសៀតអាចៅតៃហោងកម្ពុជាដើម្បីរៀបចំធ្វើជា សួនមិត្តភាពកម្ពុជាជប៉ុននិងឲ្យសហគមន៍និងឲ្យសាធារណរដ្ឋសាធារណសាធារណជនលេងកំសាន្តអាពាហ៍ជាខ្ញុំបន្ថែមពីលើ គេនិយាយផ្សេងចឹងឯងស្អប់អាចុយម្រាយនោះពេកព័ត៌មាននេះត្រូវបានលោកថាកាហាឈីហ្វម៉ៃគីជម្រាបជូនសម្ដេចតេជោអតៃហောင်းតេតេវែវក្នុងពេលអញ្ជើញចូលរួមជួបសម្ដែងការគួសម និងពិភាក្សាការងារនាព្រឹកថ្ងៃអង្គារទី1ខែកុម្ភៈឆ្នាំ2022នេះនៅវិមាន នៅវិមានសន្តិភាពតៃហောင်း អាតៃហងដៃជោហ៊ុនសែនចៅមសៀតបាន ស្វាគមន៍និងគាំទ្រឲ្យមានការរៀបចំសួនសាធារណៈនេះដោយដាក់ឈ្មោះថាសួនមិត្តភាពកម្ពុជាជប៉ុនសម្ដេចដៃជោក៏បានណែនាំឲ្យសុចិន្តាសៅភារដ្ឋមន្ត្រីប្រតិបត្តិប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាជជែកនឹងធ្វើការជាមួយរដ្ឋាភិបាលរាជធានីភ្នំពេញ។ យួរជប៉ុនជាអ្នកផ្ដាល់ដី ទីបំផុតរដ្ឋាភិបាលខ្មែរគ្មានដីទេហ្នឹងហើយបងប្អូនទាំងអស់នេះយើងដឹងថាអ្វីអ្វីគឺដោយសារតែ អាខ្លៅ7សណ្ដាន អាខ្វាក់7សណ្ដានហ្នឹងអញ្ចឹងហើយណាកុំបន្ទោសតែអាខ្វាក់មួយចំហៀងគឺអត់កើតទេគឺយើងខ្មែរទាំងអស់គ្នាយើងចូលរួមខុសដែរ ហើយអាខុសធ្ងន់បំផុតគឺធ្ងន់ធ្ងន់នឹងអាអ្នកនយោបាយលុកក្បាលអានឹងខុសធ្ងន់ជាទីបំផុតណាដែលវា ទៅបំបែកសម្លេងខ្មែរវាបង្កើតគណៈបកដើម្បីតែទប់ជើងក្រែពួកអាហ៊ុនសែនហ្នឹងឯងចឹងហើយបងប្អូនត្រូវដឹងកុំទៅចូលរួមទប់ជើងក្រែឲ្យគេយកអំណាចមកសម្លាប់យើងបន្តទៅទៀត អឺស្អីគេខែខ្ញុំថាថ្ងៃមកคลิปនេះខ្ញុំពីអ្នកសុភីនិយាយតាក់ទង តែរឿងប្រាសាទអង្គរវត្តទេអត់មាននិយាយអំពីរឿងអ្នកនយោបាយលក់ក្បាលទេណាអាចនឹងខ្ញុំល្ងាចបន្តិចឲ្យបាត់ហត់បន្តិចខ្ញុំនឹងចេញមកคลิปទៀតខ្ញុំនឹងឆ្លើយតបជាមួយនឹងអាអ្នកនយោបាយលក់ក្បាលតាំងសមាធិបែកកម្មដ្ឋានមីសវណ្ណរា ខ្ញុំនឹងចេញឆ្លើយតបពួកខ្ញុំឃើញវីដេអូវាចេញមកវានិយាយប៉ះពាល់គឺថាវានិយាយនោះគឺថាអាអាភ្លើនេះប្រហែលវាត្រូវការលុយធ្វើប៉ាសពតឬធ្វើវីសាចូលស្រុកខ្មែរហើយវាខំលុញពងហ៊ុនសែនដើម្បីចូលស្រុកខ្មែរព្រោះអីប៉ាសពតវាអស់សុពលភាពអញ្ចឹងវាត្រូវការលុញពងអញ្ចឹងប្រហែលខ្ញុំអាចចេញមកឃ្លីបទៀតហ្នឹងហើយពួកអីមើលទៅខ្ញុំឃើញមានចេញមកថ្មីថ្មីពួកថ្ងៃនេះខ្ញុំអន្តរាយមួយថ្ងៃស្អែកបានបានរវល់ពួកអាទិត្យនេះខ្ញុំរវល់ពេញ ដែរដាក់សុសូហ្វីកាត់មិញមកអីតាមពិតយើងចង់ភ្ជាប់ខ្ជិលចាញ់រងថ្ងៃមកដែរដែរអឺប្រាប់ឲ្យឥឡូវនេះវា1ម៉ោងជាងបើភ្ជាប់វាឡើងដល់2ម៉ោងគឺលោកបងប្អូនធុញបើដូចគេថែមទីភ្ជាប់វាមកបានដែរយើងកុំមិនទោសនៅអាតកូលខ្វាក់ហ្នឹងយើងកុំមិនទោសវា100%វាអ្នកកាន់អំណាចវាអ្នកទទួលខុសត្រូវ100%ប៉ុន្តែយើងក៏ចូលរួមក្នុងខុសជាមួយគ្នាដែរអ្វីដែលបាត់បង់នៅក្នុងរដ្ឋាភិបាលក៏យើងចូលរួមតាំងខ្ញុំក៏ចូលរួមខុសដូចគ្នា អ្នកណាក៏ដោយឲ្យតែខ្មែរចូលរួមខុសដូចគ្នាទោះយើងប្រឆាំងក៏ដោយដោយសារអីឡើងយើងចូលរួមខុសពីព្រោះហ្នឹងហើយយើងប្រឆាំងយើង អ្វីមែនប៉ុន្តែដោយសារយើងអត់បានសាមគ្គីគ្នារួមគ្នាខ្មែរយើងអត់រួមគ្នាអញ្ចឹងណាគឺយើងរួមខុសទាំងអស់គ្នាយើងរួមទទួលខុសត្រូវទាំងអស់គ្នាអ្វីដែលបាត់នឹងរដាប់ដៃពួកអាខ្វាមខៈពួកអចរឆ្លៀនពីនឹងគឺយើងរួមខុសទាំងអស់គ្នាណាអញ្ចឹងហើយសូមអំពាវនាវហើយអំពាវនាវទៀតដើម្បីតែរក្សាគេមរតកគេដូនតាប្រទេសយើងជីវិតយើង គឺឈប់ទៅគ្រប់គ្រងអាអ្នកនយោបាយលក់ក្បាលគុំទៅគ្រប់គ្រងពួក CAP ដែលរាល់ថ្ងៃនឹងឯងគុំទៅគ្រប់គ្រងខ្ញុំបាននិយាយជារឿយរឿយកន្លែងណា ដែលគេវាយបហាខ្លាំងកន្លែងនោះហើយគឺជាផ្លូវត្រូវរបស់ខ្មែរណាកន្លែងដោយសារឥឡូវអារម្មណ៍ខ្លាំងកន្លែងហ្នឹងហើយគឺជាកន្លែងរបស់ខ្មែរយើងហើយអញ្ចឹងយើងត្រូវតែជុំគ្នាទៅតដុំគ្នាកន្លែងហ្នឹងដើម្បីឲ្យមានកម្លាំងយើងឲ្យបានរឹងមាំបើពួកអាអ្នកនយោបាយលក់ក្បាលប្រមាណក្បាលឲ្យវាទៅងាប់តៃហោង តារាទៅកុំទៅតាមនេះ កុំទៅតាមវាបើយើងទៅតាមវាទៅគ្រប់គ្រងវាអាហ្នឹងគឺយើងទៅគ្រប់គ្រងពួកអាហ៊ុនសែនឲ្យវាយកអំណាចមកសម្លាប់ណាដូនតាយើងអាយុជីវិតយើងអនាគតកូនចៅយើងបន្តទៅទៀតហ្នឹងហើយភាសាម៉ែក្មេងតិចតិចម៉ែក្មេងមានប្រជុំណាម៉ែអញ្ចឹងម៉ែអញ្ចឹងអូខេអញ្ចឹងថ្ងៃនេះយើងសូមបញ្ចប់ប្រចាំល្ងាចបន្តិចណា ហ្នឹងហើយខ្ញុំក៏ត្រូវការមានការចេញទៅក្រៅបន្តិចដែរព្រោះអីកុហកខ្លួនឯងប្រហែលថ្ងៃហ្នឹងតែចេញទៅចេញទៅលើឡាននឹង2ថ្ងៃនៅក្រៅផ្ទះក្រោយផ្ទះមិនបានយកចេញផងហ្នឹងហើយអាសូអញ្ចឹងចាំត្រឹមស្អែកក៏បានដែរម៉ែក្មេងព្រោះអីចង់មិនចង់ចេញមួយថ្ងៃពីវាឃ្លីបឈឺក្បាល អូខេចាំស្អែកក៏បានដែរណាអូខេណាចង់អរគុណបងប្អូនច្រើនដែលបានតាមដានដោយសារឥឡូវខ្ញុំខ្ញុំដល់ម៉ោងហើយខ្ញុំមានការខ្ញុំភ្លេចមើលម៉ោងលើដល់ម៉ោងគួរ10នាទីហើយអញ្ចឹងជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរសូមមានសុខភាពល្អចាសូមចូលរួមដើម្បីការពារនៅវប្បធម៌ជាតិយើងយើងមានតែយើងកូនខ្មែរទេបើយើងសង្ឃឹមតែលក្ខនយោបាយយើងកុំកុំសង្ឃឹមថាពួកអនុនយោបាយឥឡូវវាសិតតែពួកអនុនយោបាយវាយកនយោបាយធ្វើជាជំនួយដើម្បីការមានបានរបស់វាពួកអតៃហោកអានេះវាមានគិតគិតរឿងការបាត់បង់ណា អំពីវប្បធម៌ជាតិទឹកដីអីមានខ្វល់ទេវាគិតធ្វើម៉េចតែវាការពារផលប្រយោជន៍នឹងអំណាចវាតែប៉ុណ្្នឹងពិសេសគឺអាមេដឹកនាំថោកទាបរាល់ថ្ងៃហ្នឹងហ្នឹងហើយហ្នឹងហើយអឺសូមឲ្យបងប្អូនជួយបញ្ចេញមតិទាំងអស់គ្នាចូលរួមបញ្ចេញមតិទាំងអស់គ្នាហើយក៏យើងអឺយើងចិត្តចិត្តអស់ចិត្តអស់ឱកាសដើម្បីផ្ដល់ព័ត៌មាននេះឲ្យបងប្អូននៅស្រុកខ្មែរមើលហើយវាចិត្តបិទអ៊ីនធឺណិតហើយអញ្ចឹងយើងត្រូវតែរកវិធីណាមក ធ្វើយ៉ាងម៉េចក៏ដោយដើម្បីឲ្យព័ត៌មាននៅក្រៅប្រទេសហ្នឹងឮដល់បងប្អូនស្រុកខ្មែរដោយសារតែបណ្ដាញ Facebook វាទលំទលាយពេកវាវាយប្រហារនឹងយើងដឹងរឿងវាច្រើនពេកអញ្ចឹងវាត្រូវប្រើល្បិចធ្វើយ៉ាងម៉េចក៏ដោយដើម្បីដាច់ការតំណែងតំណងអ៊ីនធឺណិតហ្នឹងមិនឲ្យបងប្អូនខ្មែរទទួលដំណឹងល្អៗបានទេណាប៉ុន្តែទោះជាយ៉ាងណាដោយវាត្រូវតែមានកន្លែងណាមួយដែលយើងអាចតំណែងតំណងគ្នាដែលអាចសម្លេងយើងនៅក្រៅប្រទេសឬដល់បងប្អូនហើយតែសូមផ្ដាំមកហើយទោះជាមិនបានឮសម្លេងយើងនៅក្រៅប្រទេសក៏ដោយគឺបងប្អូនត្រូវតែដឹងតែមួយគត់គោលដៅតែមួយគត់ កន្លែងណាដែលគេវាយប្រហារច្រើនកន្លែងហ្នឹងគឺជាកន្លែងរបស់ខ្មែរនាំគ្នាទៅកន្លែងហ្នឹងណាកុំចាញ់បោកពួកអអ្នកនយោបាយថោកទាបវាអង្គុយទៅវាយប្រហាររករឿងអីហ្នឹងកុំចាញ់បោកវាណាកន្លែងណា គេគោលដៅទៅកន្លែងណាដូចជាគណៈបាក់ភ្លើងទៀនឧទាហរណ៍ណាគេកំពុងតែវាយប្រហារអញ្ចឹងអាហ្នឹងគឺជាកន្លែងត្រូវរបស់យើងទៅកន្លែងហ្នឹងខ្ញុំសូមផ្ដាំមកហើយមិនបាច់ចាំស្ដាប់ឮសលេងពួកយើងក៏បងប្អូនត្រូវតែដឹងខ្លួនឯងដែរណាគឺបងប្អូនត្រូវកុំជឿចាញ់បោកអអ្នកនយោបាយ ស្ទាបតែស្នោកដើមគិតតែពីកំប៉ុងពីកុំកុំខ្វល់មួយពួកអាថោកទៀតអាចោលថោកទៀតអស់ហ្នឹងវាមិនអាចជួយបងប្អូនបានទេគឺវាយកនយោបាយធ្វើជាអាជីពដើម្បីមហិច្ឆតាក្រុមគ្រួសារបាក់ពួកក្បាលមកតបស្លារបស់វាហ្នឹងឯងវាអត់ចង់ឈ្នះយូរទេតែវាចង់ឈ្នះខ្មែរគ្នាឯងចឹងណាចឹងហ្នឹងហើយពួកយើងបានផ្ដាំឲ្យ5ទៀតបើសិនជាមិនលឺឃើញសំឡេងពួកយើងនៅក្រៅប្រទេសតំពងក្បាលពួកអាហ្នឹងគឺបងប្អូនត្រូវដឹងចា សូមអញ្ចឹងអរគុណច្រើនបងប្អូនចង់ជួបគ្នាថ្ងៃនេះបងប្អូនចង់ជម្រាបលាបងប្អូន